ចាក់សូមស្វាគមន៍បងប្អូន Hello Sophie អាឡូជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញ YouTube និងបណ្ដាញនៅ TikTok ឯណា Facebook ពិភពលោកបងប្អូនគ្នាជំរាបសួរ Good morning USA សួស្ដីសួស្ដីទាំងអស់គ្នានឹងឲ្យ share មួយ share មួយបងប្អូនអាហ្នឹងហើយគឺជា page ថ្មីសូមឲ្យបងប្អូនជួយ share ទាំងអស់គ្នា ដោយសារតែមានបងប្អូនខ្លះគាត់អត់ចេះ follow ទេហើយបើសិនជាបងប្អូនអត់ជួយ share គឺគាត់អត់អាចគាត់អត់អាចមើលឃើញអញ្ចឹងណាហើយបើសិនជាអ្នកដល់គាត់ចេះ follow គឺពេលណាពួកយើង live គឺលោតឲ្យគាត់ផ្ដល់ជាដំណឹងគាត់អាចមើលដឹងតែដល់ពេលបងប្អូនអត់ជួយ share អ្នកដែលអត់ចេះ follow គឺអត់បានអត់បានឃើញទេអញ្ចឹងពួកជួយ share ទាំងអស់គ្នាជួយបង្រៀនគាត់ឲ្យជួយ follow ផងដើម្បីងាយស្រួលនឹងគាត់បានមើលឃើញពួកយើងដែលចាប់ដើម live ចាអរគុណច្រើន ជំរាបសួរជំរាបសួរបងប្អូនសូមជួយ share មួយបងប្អូនសួស្តីសិពើសួស្តីបងប្អូនចា សួស្តីសួស្តីបងប្អូនចាជំរាបសួរចឹងសូមស្វាគមន៍បងប្អូនសិនមុននឹងចាប់ផ្ដើមចឹងខ្ញុំបាទនឹកស្រុកកំណើតចាសូមស្វាគមន៍ខ្ញុំបាទនឹកស្រុកកំណើតអឺថ្ងៃនេះខ្ញុំមានប្រធានបទចង់មកចូលឆ្លើយជាមួយនឹងបន្លាចន្ទាចាឃើញចេញមកប្រតិកម្មយ៉ាងស្រួចស្រាវណាយ៉ាងស្រួចស្រាវជាមួយនឹងអឺ ប្រធានសហជីពគឺលោកលោកគ្រូរងឈុនដែលគាត់បាន ចេញមកគ្រប់គ្រងនៅគណៈបកភ្លើងទៀនហេតុអីបានមុតបន្លាចន្ទាហ្នឹងគាត់ចេញមកចេញមកប្រឆាំងជាមួយនឹងលោកគ្រូរងឈុនហើយចោះជាមួយនឹងសហជីពរបស់សហជីពដទៃទៀតដែលចេញមកស្វាចេញមកគ្រប់គ្រងចេញមកគ្រប់គ្រងហ៊ុនម៉ាណែត ចង់អត់ឃើញមុតចន្ទាចេញមកស្វាគមន៍អញ្ចឹងអញ្ចឹងយើងចម្ងល់ថាតើមុតចន្ទានឹងជាអ្នកនាំពាក្យរបស់អ្នកណាអញ្ចឹងនេះជាចម្ងល់សូមបងប្អូនចូលរួមទាំងអស់គ្នាយើងយើងយើងចូលឆ្លើយទាំងអស់គ្នាណាហើយខ្ញុំមានផតតាងថាកាត់អីបាទខ្ញុំនិយាយថាមានសមាមានសហជីពចូលគ្រប់គ្រងចូលគ្រប់គ្រងម្នាក់ដែរនោះមានសហជីពណាខ្លះឲ្យខ្ញុំយកព័ត៌មានមកមានឈ្មោះសហជីពណាខ្លះខ្ញុំនឹងយកមកបង្ហាញបងប្អូនចាអញ្ចឹង ចាសួស្តីបងប្អូនសួស្តីសួស្តីចាសួស្តីបងប្អូនមកក្រោយចាសនួនស្រីចាសួស្តីអញ្ចឹងសូហ្វីចាប់ដើមតិចទៅម៉ែក្មេកនឹងចូលយកព័ត៌មាននឹងមកចាបងប្អូនឥឡូវចាប់ដើមសែមួយសែមួយអត់ស្អាតនិយាយឲ្យស្ដាប់អត់ស្អាតសំពងអាខ្មោចចន្ទថានឹងស្ដាប់ទៅ អត់ទេនិយាយលេងសើចមែនបងប្អូនជួយ share ម្នាក់មួយទៅជួយ share តាមចូលទៅ Messenger ក៏បានដូចគ្នាអញ្ចឹងទៅដើម្បីផ្ដល់ជាដំណឹងដោយសារតែ page គឺជា page ថ្មីហើយ page ចាស់ចាស់យើងមិនអាច live បានទេដោយសារតែមានបញ្ហា គេ report អញ្ចឹងណាអញ្ចឹងហើយសូមឲ្យជួយទាំងអស់គ្នាទៅដើម្បីផ្សព្វផ្សាយចាអឺធម្មតាអ្នកធម្មតាអ្នកចេញមកប្រតិកម្មប្រឆាំងចឹងចឹងគួរតែកាលមុនយើងឃើញមានផៃស៊ីផានមានសុកអេសានមានអីស្អីគេស្អីស្អីសន្តិភាពស្អីគេ ជាងវុនដែលជាចូលចេញមកប្រឆាំងជាមួយ ប្រឆាំងនឹងគណៈបកសង្គ្រោះជាតិឬក៏ប្រឆាំងនឹងអីដែលដែលគេហៅថាជាអ្នកប្រឆាំងអញ្ចឹងប៉ុន្តែឥឡូវយើងទៅជាឃើញមុតចន្ទាទៅវិញហេតុអីឥឡូវក៏មុតចន្ទាគាត់ចេញមកពីមុតចន្ទាហ្នឹងចេញមកប្រឆាំងជាមួយនឹងអ្នកប្រជាធិបតេយ្យទៅវិញកន្លែងហ្នឹងយើងឆ្ងល់ហ៎តើមុតចន្ទាហ្នឹងជានរណាឥឡូវចម្ងល់ហ្នឹង ហើយយើងឃើញអ្នកដែលចេញមកចេញមកគ្រប់គ្រងគណៈបកចេញមកគ្រប់គ្រប់គ្រងហ៊ុនម៉ាណែតយើងឃើញមានសហជីពអភិវឌ្ឍការងារកូនខ្មែរណាអូសក្បោខ្ញុំតើមានតែខ្ញុំបានភាពអភិវឌ្ឍការពារកូនខ្មែរឲ្យចេញមកគ្រប់គ្រងហ៊ុនម៉ាណែតក្នុងការធ្វើជាវិជ្ជាថាបន្តតំណែងនាយករដ្ឋមន្ត្រី មានសហជីពកម្ពុជាអាស៊ាន សហជីពយុវជនកម្មករកម្ពុជាសហជីពព្រះសហព្រះសហជីពគេនេះចប់ខ្ញុំមើលឈ្មោះសហជីពសិនសហជីពយុវជនកម្ពុជាយុវជនកម្មករកម្ពុជាអឺសហជីពជាតិកម្ពុជា សហជីពកម្ពុជាអាស៊ាន នេះសហជីពមនុស្សថ្លង់និងជនពិការអានឹងសិតតែសហជីពគឺចេញមកគ្រប់គ្រងអឺនេះហ្នឹងណាគ្រប់គ្រងហ៊ុនម៉ាណែតចុះហេតុអីអត់ឃើញមុតចន្ទាចេញមកថាចេញមកតវ៉ាប្រឆាំងចេញមកចំទាស់អីតែបែរជាចេញមក ប្រចេញមកប្រឆាំងជាមួយនឹងលោកគ្រូរងឈុនដែលប្រហែលថ្ងៃមុននេះគាត់ចេញឡើងលើវេទិកាអាស៊ីសេរី គឺនៅក្នុងកិច្ចសម្ភារនៅក្នុងអាស៊ីសេរីហើយគាត់គ្រប់គ្រងគណៈបកអឺភ្លើងទៀនដល់ហើយម៉េចមិនលើខ្ញុំយកសំណេររបស់លោកគ្រូរងជនណាហើយនឹងសំណេររបស់មុតចន្ទាដែលគេចេញមកនេះណាគេចេញមកគឺចេញមកប្រឆាំងគឺចេញមកនិយាយចប់សិនខ្ញុំយកសំណេរនឹងមកសិនអានឹងបានយើងយើងនិយាយមានភ័ស្តុតាងអញ្ចឹងបានស្រួលបងប្អូន នេះគឺជាសេចក្តីថ្លែងការណ៍របស់សហជីពកម្ពុជាដែលលោកគ្រូរងឈុនណាគាត់បានសរសេរលិខិតមួយគាត់ថាខ្ញុំរងឈុនជាប្រធានសហជីពកម្ពុជាសូមគាំគ្រប់គ្រងនៅជំហរនឹងការសម្រេចចិត្តរបស់គណៈបកភ្លើងទៀនចំពោះការចុះរៀបចំរចនាសម្ព័ន្ធគណៈបកគ្រប់លំដាប់ថ្នាក់ដើម្បីរៀបចំខ្លួនប្រកួត ប្រជែងក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខការដែលការដែលគណៈបកភ្លើងទៀនបានសម្រេចចិត្តចុះរៀបចំរចនាសម្ព័ន្ធគណៈបកគ្រប់លំដាប់ថ្នាក់ពិតជាត្រឹមត្រូវហើយសមហើយសមស្របតាមពេលវេលា នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលមិនអាចពន្យាពេល បន្តទៀតបានឡើយក្នុងខណៈនេះមានតែគណៈបកភ្លើងទៀនដែលលិចធ្លោជាងគេក្នុងចំណោមគណៈបកនៅក្រៅរដ្ឋាភិបាលផ្សេងទៀតហើយបកភ្លើងទៀននឹងคล้ายជាដៃគូប្រកួតប្រជែងជាមួយគណៈបកប្រជាគណៈបកកាន់អំណាចសូមបងប្អូនជួនរួមជាតិខ្មែរអ្នកស្រឡាញ់ប្រជាធិបតេយ្យគម្រារែកនិងគំចោរងចាំ ត្រូវរួមគ្រប់គ្រងនិងធ្វើសកម្មភាពជាមួយគណៈបកភ្លើងទៀនដើម្បី រួមដើម្បីស្ដារសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញនេះគឺជាសេចក្តីថ្លែងការណ៍របស់លោកគ្រូរងឈុនឥឡូវយើងមើលសម្ដីរបស់ អានតិតបលាចន្ទថាម្ដងចាវាអឺខ្ញុំបាននេះណាឥឡូវយើងមើលវិញ យើងមើលបោះអញ្ញអញ្ញតិតបលាចន្ទថា ដែលចេញមកទៅសេ តើអង្គការវិជាជីវៈស្ថិតក្រោមច្បាប់ស្ដីពីសហជីពអាចប្រកាសគ្រប់គ្រងសកម្មភាពនយោបាយរបស់គណៈបកនយោបាយមួយបានទេអានេះគឺជាសំណួរដែលបលាចន្ទថាគឺសួរសួរទៅលោកគ្រូរងជនចោះហេតុអីបលាចន្ទថាចេញមកប្រឆាំងតែជាមួយនឹងលោកគ្រូរងជនហើយចោះសហជីពដទៃទៀតដែលទៅគ្រប់គ្រងមិនណែតឡើងធ្វើត្រៀមឡើងធ្វើជានាយករដ្ឋមន្ត្រីនោះ វត្តវិជ័យធ្វើនាយករដ្ឋមន្ត្រីមិនក៏អត់ក៏អត់ចេញចេញមកប្រឆាំងក៏អត់យកច្បាប់មកនិយាយសួរទៅបលាចន្ទថាចឹងវិញលក្ខខណ្ឌមួយ នៅ ក្នុងក្រមមាត្រា16ដែលបដិសេធការចុះបញ្ជីការនៃអង្គការវិជាជីវៈគឺសហជីពកម្មករនិយោជិកសហភាពសហជីពកម្មករដោយហេតុថា អង្គការវិជាជីវៈមិនមានលក្ខខណ្ឌឯករាជ្យ ចំណែកលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌផ្សេងផ្សេងទៀតនៅក្រោមមាត្រា29ចំណុច21ខដែលផ្ដល់អំណាចឲ្យតឡាកាអាចរំលាយអង្គការវិជាជីវៈសហជីពឬសហភាពសហជីពកម្មករនិយោជិតដោយមូលហេតុថាអង្គការវិជាជីវៈដែលមិនមានលក្ខខណ្ឌឯករាជ្យទៅទៀតតទៅទៀតហើយយ៉ាងជាក់ស្ដែងมันអាចស្ដារឡើងវិញនៅឯនៅភាពឯករាជ្យរបស់ខ្លួន នៅថ្ងៃទី28ខែមករាឆ្នាំ2022នេះគេបានឃើញលោកគ្រូរងលោករងឈុនបានចេញសេចក្តីថ្លែងការណ៍មួយក្នុងនាមជាប្រធានសហជីពជាប្រធានសហភាពសហជីពកម្ពុជាឬនេះ the Cambodia សេចអង់គ្លេសណាខ្ញុំមិនអានទេដោយប្រកាសគ្រប់គ្រងគណៈបកភ្លើងទៀនដែលបានបដូរឈ្មោះមកពីគណៈបកសំរងស៊ីក្នុងការបន្តសកម្មភាពនយោបាយនិងចូលរួមក្នុងការបោះឆ្នោតខាងមុខ លោកលូរងឈុនបានអំពាវនាវឲ្យមានការគ្រប់គ្រងដល់គណៈបកនេះដូច្នេះសេចក្តីថ្លែងការណ៍លោករងឈុនត្រូវបានគេចាត់ទុកថាជាការរំលោភបំពានធ្ងន់ធ្ងរលើច្បាប់ ស្តីអំពីសហជីពត្រង់មាត្រា16និងមាត្រា29តម្រូវឲ្យអង្គការវិជាជីវៈត្រូវមានលក្ខខណ្ឌឯករាជ្យភាពរបស់ខ្លួនបើអញ្ចឹងចុះអាអង្គការដែលទៅគ្រប់គ្រងហ៊ុនម៉ាណែតនឹងវាខុសហើយវាខុសនឹងពីអញ មេត្រាអញមេត្រា16 29អញអញអញត្រង់មេត្រា16និង29ច្បាប់ដែរអញបលាចន្ទថាលើកមកនិយាយបើចឹងអង្គការទាំងប្រមាណអ្នកនោះក៏វាខុសដែរបើចឹងបលាចន្ទថានឹងជាណាបងប្អូនចូលរួមឆ្លើយទាំងអស់គ្នាហេតុអីក៏បលាចន្ទថានឹងចេញមកប្រឆាំងខ្លាំងដែរអឺលោករងឈុនគាត់មិនមែនជាអង្គការណាគាត់គ្រាន់ជា សហជីពតែរៀនសហជីពឯងនោះវាជាអង្គការមួយសហជីពនោះវាជាអង្គការមួយ អង្គការដែរអ្ហ៎ហ្នឹងអាខ្ញុំជឿថាបើសិនជាអង្គការក៏ដោយក៏មានពាក់ព័ន្ធរឿងនយោបាយគ្រាន់តែជួយផ្សព្វផ្សាយអាហ្នឹងវាមានរឿងអីអត់មានរឿងអីក៏មិនមែនជាពាក់ព័ន្ធនៃរឿងនយោបាយផងគ្រាន់តែជួយហ្នឹងហើយអត់មានរឿងអីត្រូវខុសផងចាបើលើបើយោងតាមច្បាប់ឥឡូវបើយើងយើងយើងយើងនិយាយយោងតាមច្បាប់ ដែលដែលបលាចន្ទថានឹងមុខចន្ទថានឹងលើកយកមកនិយាយណាវាខុសណាអាមេត្រា19និងនឹង20 20ម៉ានមិញ26 26 29ណាចប់មើលសិន29មេត្រា16និង29យោងតាមអាមេត្រា16 29ហ្នឹងបើចឹងអាសហជីពដែលគ្រប់គ្រងអាណត្តិហ្នឹងក៏វាខុសដែរចុះហេតុអីមុតចន្ទថាអត់ហ៊ាននិយាយប៉ះពាល់ជាមួយនឹង អ្នកដែលគ្រប់គ្រងអាណត្តិហើយមកប្រឆាំងតែជាមួយលោកគ្រូរងជន បើអញ្ចឹងតើមុតចន្ទថានឹងជានរណាជាអ្នកនាងពាក្យឲ្យនរណាគេ ជាអ្នកនាងពាក្យឲ្យឆ្កែពួកឆ្កែវានិយាយបានបញ្ជូនក្បាលហ្នឹងឲ្យនិយាយជំនួសឲ្យព្រោះជំនួសណាមេឆ្កែអាហ្នឹងជានិច្ចកាយយើងតែងឃើញមុតចន្ទាចេញមកវាយប្រហារថ្នាក់ដឹកនាំសង្គ្រោះជាតិជាប់រហូតជានិច្ចកាណាយើងឃើញចេញមកវាយជាប់រហូតតិចទៀនរិះគន់ មុតចន្ទាអត់ដែរនិយាយប៉ះពាល់ទៅលើគណៈប្រជាជនទេណាឥឡូវជាក់ស្ដែងដូចជារឿងសហជីពហ្នឹងខាងសហជីពគេទៅគ្រប់គ្រងខាងគណៈបកប្រជាជន មុតចន្ទាអត់មាននិយាយអីមួយម៉ាត់ដែលតែពេលឃើញលោកគ្រូរងឈុនគាត់ប្រើនាមជាណាជាជាជាសហជីពជាប្រធានសហជីពសហភាពសហជីពគ្រប់គ្រងគណៈបកភ្លើងទៀនមុតចន្ទាចេញមកចេញមកលើកពីច្បាប់មេត្រាយកមកនិយាយ ហើយចៅសហជីពវិញខាងគណៈបកប្រជាជនគេទៅគ្រប់គ្រងម្លែកនោះអានោះក៏តាក់ទងរឿងនយោបាយមិនក៏មុតចន្ទាអត់អត់និយាយបើចឹងអាចដង្កូវដោះរួមមួយក្បាលនេះណាគួរតែយកវាទៅចិញ្ច្រាំហីតែណាយកទៅម៉ៃខ្វេម្លែអាណាយកទៅយកទៅចិញ្ច្រាំទេគេម្លែយកអាទៅយកទៅទៅតាមទេអូអូក្បាលវាមកទៅលក់ទឹកអាសិចណាចាប់អាហ្នឹងមកដាក់ ជាមួយចែងទឹកអាស៊ីតងាប់ចុយតម្រាយក្នុងទឹកអាស៊ីតហ្នឹងទៅឲ្យជ្រុះរួមក្នុងទឹកអាស៊ីតទៅអាតកៅចុយម្រាយហ្នឹងនោះបងប្អូនចូលរួមមតិទាំងអស់គ្នាខ្ញុំចង់បានមតិពីបងប្អូនខ្ញុំចង់បងឲ្យឲ្យបងប្អូនចូលរួមមតិទាំងអស់គ្នាហេតុអីក៏អាមុតចន្ទថានឹងវាចេញមកប្រឆាំងជាមួយសង្គ្រោះជាតិតើមុតចន្ទថានឹងជាអ្នកណាអត់ប្រកាស ខ្ញុំសូមឲ្យបងប្អូនចូលរួមមតិទាំងអស់គ្នាខ្ញុំក៏ចង់បានអាឆ្កែដែរអាឆ្កែអង្គេស៊ីអាមុតចន្ទថាហ្នឹងវាប្រឆាំងតែរហូតវារោរឿងតែរហូតហ្នឹងវាវាយប្រហាររហូតតាំងពីគឹមសខាជាប់គុកប្រហែលឆ្នាំមកវាមិនដែលទៅនិយាយស្អីប៉ះពាល់ពួក CP វាយកអាកំហុសហ្នឹងយកមកឲ្យដាក់នៅបកប្រឆាំងជាពិសេសលោកសំស៊ីតែរហូតអាឆ្កែចុយម្ដាយហ្នឹងអាឆ្កែមួយក្បាលហ្នឹងអាឆ្កែអង្គេស៊ីហ្នឹងហ្នឹងហើយណាយើងមិនបាច់ចាំនិយាយពីថាអខ្មែរយើងខ្ញុំថាមានប្រហែលនិយាយទេបើយើងមានគោលដៅច្បាស់លាស់ បើយើងច័ន្ទច័ន្ទណាបើយើងមានគោបើបើយើងមានគោដៅច្បាស់លាស់ណាយើងប្រកាន់យកនៅលទ្ធិប្រជាធិបតេយ្យយើងយើងលុបបំបត្តិចោលការរំលោភសិទ្ធិមនុស្សយើងចង់បានការផ្លាស់ប្ដូរមួយពិតប្រាកដយកមានអីលំបាកទេបើយើងមានចំហមួយច្បាស់លាស់យើងមានគោលដៅច្បាស់លាស់មានតែមនុស្សថោកទាបទេដូចជាអបលាចន្ទថាហ្នឹងអាជនថោកទាបនេះវាកំពុងតែបំផ្លាញវាមានគោលបំណងប្រើគ្រប់វិធីធ្វើម៉េចឲ្យគេរកលេខដើម្បីចាប់ទូអូសដំណើរណាចាប់កំហុស រំលាយគណៈបកភ្លើងទៀនថោកទាបណាថោកទាបនេះបើវាគិតថាសហជីពទៅគ្រប់គ្រងអ្នកនយោបាយខុសចោះសហជីពដែលទៅគ្រប់គ្រងមិនណែនោះក៏ជារឿងនយោបាយដែរពួកទៅបោះឆ្នោតប្រគល់ប្រជែងធ្វើជានាយករដ្ឋមន្ត្រីបើចាអាសហជីពដទៃទៀតដែលខ្ញុំអានឈ្មោះទាំងប្រមាណនោះដែលទៅគ្រប់គ្រងមិនណែចេញតែលិខិតគ្រប់គ្រងក៏វាខុសដែរចុងនេះក៏វាមិនហ៊ានចេញនិយាយខ្ញុំសួរចេះទៅវិញ ឥឡូវវាលើកពីអញមេត្រា19 16 29យកចេញមកហ្នឹងបើអញ្ចឹងអាសហគមន៍ដែលគ្រប់គ្រងអំណាចហ្នឹងក៏វាខុសដែរជួយផ្ញើរូបអាមុតចន្ទថាទីខ្ញុំដាក់ក្បាលវាមកស្បែកជើងឲ្យវាស្វាងឈួតបន្តិចហ្នឹងហើយអូខេយកស្បែកជើងដាក់ក្បាលវាឲ្យឲ្យឲ្យស្វាងបន្តិចព្រោះអាហ្នឹងតើទៅក្បាលស្បែកជើងវានៅតែឈួតចឹងហ្នឹងហើយតែលោកកឹមសខាមាននៅចិត្តកឹមសខាទៅកឹមសខាទៅកាមនុស្សប្រើចឹងទៅ មានថាវា ណាមានយកស្បែកជើងដាក់ក្បាលវាអញ្ចឹងយើងយកស្បែកជើងដាក់ជ្រោះដាក់ដាក់ក្បាលវាជ្រោះលោកលោកលោកលោកកឹមសខាហ្នឹងហើយលោកកឹមសខាអានេះណាបបាបបាតែយល់តាមវាមិនមែនត្រឹមតែជាចៃនយោបាយទេអាបលាចន្ទថានឹងវាគឺជាសម្រាមនយោបាយដ៏ថោកទាបវាជាវាជាក្លិនលិមួកនយោបាយវាមិនត្រឹមតែជាដុំលិមួកទេដុំលិមួកនៅមានតម្លៃគេអាចយកធ្វើជីបានណាប៉ុន្តែអាមុតចន្ទថានេះគឺជាជនថោកទាប បើវាចេះយកច្បាប់យកអីមកនិយាយឥឡូវវាមើលមើលចោះហេតុអីខាងគណៈសហជីពមានសហជីពច្រើនចេញសេចក្តីគ្រប់គ្រងណាចេញលិខិតគ្រប់គ្រងទៅម៉ណែតដែលដែលហ៊ុនសែនចង់ឲ្យធ្វើជានាយករដ្ឋមន្ត្រីបន្តហ្នឹងណាចេញលិខិតគ្រប់គ្រងព្រាតតែអត់ឃើញក្បាលអាអាមុតចន្ទថានឹងវាចេញមកប្រឆាំងទេតែគាត់នៅឃើញលោកគ្រូរងឈុនគាត់ចេញសេចក្តីគាត់ចេញលិខិតមកគ្រប់គ្រងគណៈបកភ្លើងទៀនវាចេញមកលើកឯច្បាប់មេត្រាលើកឯណាមកប្រឆាំងព្រាតភ្លាម អត់ន័យថាអានេះវាកំពុងបង្កប់អញ្ចឹងណាលោកប្រធានកម្មសខាគាត់កំពុងយកសัตว์ដង្កូវមកដាក់ក្បែរខ្លួនហើយគឺជាអាសัตว์ដង្កូវដ៏ស្អុយលើគម្រោងទៀតហើយអ្នកណាមិនដឹងមិនលឺថាមុតចន្ទាគឺជាអ្នកដែលរំលាយណាជាអ្នកចូលរួមបំផ្លាញធ្វើឲ្យសង្គ្រោះជាតិមានបញ្ហាថោកទៀតណាអាថោកទៀតនេះម្ដងជាពីរដងចេញមកជាវាយប្រហារដៀលប្រមាថថ្នាក់ដឹកនាំសង្គ្រោះជាតិអាមុតចន្ទាមានស្មោះការណាស្រោចទឹកវាត្រូវឯងមានតែគាត់ស្បែកជើងខ្ញុំហើយមកខ្ញុំហ្នឹងហើយ ហើយតាមទៅសូហ្វីសូហ្វីចូលទៅក្រុមការងារទៅឃើញហើយសូហ្វីចូលទៅក្រុមការងារមាននៅរូបវាគប់អីអត់ account ខ្ញុំថ្មីមានអត់មាននៅក្នុងហ្នឹងអត់មានមានមានមានហ្នឹងហើយហើយ5ទៅលោកកឹមសុខាណាមនុស្សណាដែលប្របាបានៅចិត្តកឹមសុខាប្របាបាក់បដៅក្បាលវាបញ្ជូនក្បាលមកពួកខ្ញុំដាក់ក្បាលវាពួកពួកអូនហ្នឹងហ្នឹងហើយពួកពួកអូនហ្នឹងក្បាលពួកហ្នឹងសាក្បាលទៅវាត្រូវមន្តគុំយួនណាស្អីគេគេហៅគេម៉ៃក្មេកអាអាស្អីអាអាស្អីយួនណា អាមន្តគមអីគេហៅមន្តគមស្អីគេអាព្រោះអាយួនណាស្អីគេអឺអាសុចស្អីបល័យយួនណានេះអត់មានទេមកវិញហ្នឹងហើយវាត្រូវអាបល័យយួនមានរូបរូបអាអាមុតចន្ទានហ្នឹងខ្ញុំអត់មានរូបវាទេហ្នឹងហើយ ទៅអាមន្តគមរបស់យួនអាអ៊ុំអាមអាមអ៊ុំរបស់យួនមួយមើលមានបងប្អូនណាមានទេទៅត្រូវហើយហើយបើថាទៅត្រូវបើក្បាលពួកណាណាក្រោយឲ្យតែត្រូវចូលក្នុងអាស្អីយួននោះហ្នឹងហ្នឹងហើយអាអាអាអាស្អីស្អីខ្មែរអាប្រោះទឹកប្រោះព្រំរបស់យួនហ្នឹងហ្នឹងហើយហ្នឹងហើយបញ្ជូនក្បាលពួកអស់ហ្នឹងមកពួកអាហ្នឹងជាត្រូវក្បាលស្អីជើងខ្ញុំហ៎ប្រមូលពួកអស់ហ្នឹងមកហ្នឹងហើយមកផ្ញើមកខ្ញុំ ដាក់ក្បាលហ្នឹងនឹងស្បែកជើងចូលប្រគុណបានវាបានបានវាភ្លឺត្រឡប់មកវិញខ្ញុំខ្ញុំអត់មានរូបអាមុតចន្ទាហ្នឹងឯងបងប្អូនណាមានរូបអាអាមុតចន្ទាហ្នឹងជឿជឿផ្ញើឲ្យសូហ្វីបន្តិចទៅពួកខ្ញុំខ្ញុំអត់មានទេខ្ញុំមានរូបអាចង្រៃយកនោះទេខ្ញុំជាគ្រូខ្ញុំជាគ្រូសម្រាប់ធ្វើឲ្យអាជាជាអើថាដោះចាស់ណាស់ថាខ្ញុំជាអ្នកគ្រូដោះអំពើយួនចូលខួរក្បាលពួកអស់ហ្នឹងខួរក្បាលយួនហ្នឹងហ្នឹងហើយ ពួកអានេះហ่าវាមិនត្រូវនឹងអំពើយួនទេវាឈួតនឹងអញទឹកទឹកអាចទឹកនោមយួនដែលនោមដាក់បឹងតលេសាបឲ្យផឹកវាយូរយូរវាឈួតណាប្រមោថាពួកអាហ្នឹងមកនេះនេះវាជាងស្បែកជើងខ្ញុំអាដើមទឹកជើងស្បែកជើងខ្ញុំព្រោះខ្ញុំគ្រូដោះដោះដោះអំពើយួនទៅជល់បាំងខួរបាទពួកអស់ហ្នឹងញ៉ាំមកយ៉ាវាថោកទៀតថោកទៀតយកមែនតើវាថោកទៀតជ្រុលហ្មងដល់ពេលឃើញវាវាវាប្រើភាសាហ្នឹងណា ឥឡូវមើលសហជីពជាច្រើនសិពើសិពើជួយជួយជួយជួយយករូបមុតចន្ទានឹងខ្ញុំឲ្យម៉ែក្មេងមួយមកសិពើម៉ែក្មេងអត់មានទេឬខ្ញុំអត់ឲ្យអភីហ្មងសិពើញ៉ាំបង account អត់តមានអត់តនេះ account ថ្មីសុវិខៃហ្នឹងហើយជួយផ្ញើឲ្យពួកខ្ញុំអត់មានទេរូបរូបអាមួយហ្នឹងខ្ញុំអត់ដែរមានរូបអាអាឈ្មោះហ្នឹងពីព្រោះអត់ទេនិយាយលេងនិយាយមែនទេមិននិយាយលេងណាក្បាលអាពួកនេះណាគឺវាឆ្លក់ទៅដោយណាមន្តគុំយួន ទៅដោយអអអស្អីគេយួនហ្នឹងគេហៅស្អីគេម៉ៃក្មេកពេលពេលមុនគមចឹងគេហៅមុនគមចឹងឯងឯមិនមុនគមអា គេធ្វើអំពើអំពើយួនហ្នឹងគេហៅស្អីគេទឹកមុនយួនណាទឹកមុនយួនឬក៏អាស្អីយួនដែលវាធ្វើហ្នឹងដែលខ្មែរយើងច្រាមអាធ្វើស្អីគេហ្នឹងហ្នឹងហើយយួនចាអាវាឈួតនឹងលុយរាល់ថ្ងៃទល់ អានេះងាប់អានេះមើលទៅលុយតិចតួចហើយវាមិនបានលុយច្រើនទេអាថោកទាបនេះប៉ុន្តែយើងត្រូវដឹងណាថានៅជុំវិញលោកប្រធានកម្មសកាគាត់យកសិតតែវត្ថុស្អុយយកទៅដាក់គាត់ជុំវិញខ្លួនប្រចឹងអាក្លឹមស្អុយហ្នឹងអាចជាប់នឹងខ្លួនគាត់ណាបាទចំណាំមើលបងប្អូនក្បាលណាក៏ដោយឲ្យមកលើដៃខ្ញុំណាខ្ញុំយកស្បែកជើងចូលប្រគល់ដាក់ក្បាលវាធ្មុកយួនស្អីអមរាកូនខ្មែរគាត់ថាធ្មុកវាជាវាជាវាជាវាលេងវាលេងវាលេងវាលេងវាលេងឈួតណាទឹក អាអាមុនគុំយួនអស់ហ្នឹងហើយអាណាតែខ្មែរយើងចំណាំគេហៅហៅគេពួកធ្មប់ពួកអាពួកស្អីស្អីហៅធ្វើស្អីហ្នឹងហ្នឹងហើយចាបញ្ជូនក្បាលពួកអស់ហ្នឹងមកខ្ញុំដាក់ក្បាលវាខ្ញុំខ្ញុំខ្ញុំខ្ញុំគ្រូជាក្បាលពួកអាអាខួយួនអាអាអាមុនគុំចូលក្បាលហ្នឹងហើយណាណាក្បាលណាដែលមើលជាបញ្ជូនដល់ខ្ញុំមកយ៉ាបើថាស្បែកជើងខ្ញុំមើលវាមិនជាទេដាក់ក្បាលពីរបីស្បែកជើងមិនជាទេខ្ញុំមានបថៅទៀតកាន់តែខូនទៀតហ្នឹងហើយហ្នឹងហើយបើថា ខោយួនចូលកាន់តែខ្លាំងបថៅដាក់ទៅអូអានោះរត់ហ្នឹងរត់លួនខ្មោចយួនចូលលួនដាក់បថៅវារត់លួនណាស់ហ្នឹងវាវាជានិច្ចជានិច្ចការវាចេញមកប្រឆាំងវាចេញមកវាយប្រហារវាចេញមកនិយាយណាឲ្យឲ្យទៅថ្នាក់ដឹកនាំសង្គ្រោះជាតិជាប់រហូតតាមពិតណាលោកលោកប្រធានកម្មសខាគួរតែមានចំណាត់ការបើលោកពិតជាប្រធានគណៈបកសង្គ្រោះជាតិ ណាគាត់នៅបើលោកពិតជាគិតពីគិតពីគណៈបកលោកគួរតែណាមានចំណាត់ការទៅលើ មុតចន្ទាហ្នឹងអាជនថោកទាបមុតចន្ទាហ្នឹងអត់មានទុកទុកអាជនថោកទាបហ្នឹងនៅក្បែរខ្លួនទេលោកលោកប្រធានកម្មសខាលោក បានថាបន្សល់នៅស្នាដៃជាច្រើនលោកបានលះបង់ធ្វើអ្វីៗគ្រប់យ៉ាង តែបើលោក ទុកមនុស្សថោកទាបអញ្ចឹងណាលោកកំចង់ឆ្លើយថាលោកអត់បានដឹងអី ឆ្លើយដោះខ្លួនអត់ទេអ្នកណាក៏ដោយខ្លួនស្អាតយ៉ាងណាក៏ដោយតែនៅចិត្តអាចធំខ្លួនស្អុយអត់ហើយដូចតែគ្នាហ្នឹងហើយទោះចង់មិនចង់វាស្អុយបាត់ហើយខ្លាំងជាប់ជាប់ខ្លួនពេលវាចំហាយមកយ៉ាមនោគមវិជាមនោគមវិជាមនោគមវិជាយួនអាមនោគមវិជាហ្នឹងអាមនោគមវិជាហ្នឹងអាហ្នឹងគឺវិជា តាមរបៀបជា នយោបាយអាមុនមនោគមមុនអាគុំហ៎មុនអាគុំហ៎ មុនគមអាអាមុនគមខ្មែរយើងហៅមុនគមមុនគមអីគេហ្នឹងឯងហ្នឹងឯងមុនគមអូមអាម៉េចអឺយ៉ាយ៉ាយ៉ាចង់និយាយមុនគមអូមអាហ្នឹងហ្នឹងអ្នកណាណែនៅជំរាបម្ដងទៀតលោកកឹមសុខា អ្នកណានៅ ក្បែរខ្លួនលោកកឹមសុខាណាដែលត្រូវជួនមុនគមអបអីហ្នឹងដែលបញ្ជូនខ្លាពួកហ្នឹងយកមកខ្ញុំខ្ញុំជួយលោកកឹមសុខាគេថាមានប្រសិទ្ធភាពល្អណាស់ ខ្ញុំអ្នកគ្រូឧត្តមចំណាគាត់គាត់មានខមមិនល្អល្អអភ័យចំណាគាត់មានខមមិនល្អល្អប្រទេសខ្លួនឯងមិនស្រឡាញ់ហើយចាប់ហើយខ្មែរយើងនឹងអឺតាមពិតវាមានមួយចំនួនតូចទេដែលអត់ស្រឡាញ់ប្រទេសខ្លួនឯងតែបែរទៅជាបំរើផលប្រយោជន៍ជនបរទេសដូចជាហ៊ុនសែនហ៊ុនសែនអត់ខ្វល់ទេណាសំខាន់អំណាចនិងលៀបសការៈបើហ៊ុនសែនគិតពីផលប្រយោជន៍ប្រទេសជាតិហ៊ុនសែនអត់មានឈួតធ្វើធ្វើបំផ្លាញជាតិសាសន៍ខ្លួនឯងចឹងទេ បើហ៊ុនសែនគិតពីប្រទេសជាតិប៉ុន្តែដោយសារតែអំណាចនិងលៀបសការៈមិនមែនតែតែហ៊ុនសែនជំនុំខ្លាំងមិនមែនតែហ៊ុនសែនទេចង្កោមពួក CP ដែលខ្មែរនៅក្នុងយើងយើងយើងនិយាយពីចង្កោមហ្នឹងស្អកគេទៅដល់អានេះលោកតាដូចជាអាមុតចិនខាហ្នឹងអាថោកទៀតហ្នឹងចុះហេតុអីក្នុងនាមវាថាវាតាំងខ្លួនវាជាអ្នកប្រជាធិបតេយ្យហេតុអីវាធ្វើរឿងថោកទៀតអញ្ចឹង ជានិច្ចជាការណាយើងមើលឃើញណាវាចេញមកវាយប្រហារថ្នាក់ដឹកនាំសង្គ្រោះជាតិជាបន្តបន្ទាប់តើវាជាណាវាគឺជាណាវាគឺជាដង្កូវដល់ថោកទាបអាថោកទាបនឹងបើលោកបើលោកកម្មសខានៅតែរក្សាទុកអាអាអាសត្វដង្កូវដល់ថោកទាបអាខ្វានឹងណាស្មើនឹងលោកកម្មសខាទទួលស្គាល់ខ្លួនឯងថាលោកកម្មសខាកំពុងចូលរួមបំផ្លាញជាតិសាសន៍ខ្លួនឯងលោកមិនស័កសមធ្វើជាមេបកសង្គ្រោះជាតិទេ គឺលោកមិននិយាយខ្លួនឯងហើយលោកឲ្យកូនចៅនិយាយខ្លួនឯងដូចតែលោកនិយាយដែរហ្នឹងហ្នឹងតែខ្ញុំអង្គការគាត់មិនចាត់ការថោកទៀតមកខ្វល់នោះបែកពេកខ្ញុំសុំអាននេះទៀតសាមីនលោកកថាស្នាដៃមេអាមេស៊ីកឹមសខាវាគ្មានបន្សល់ទុកអីទេ មានតែស្នុកអណ្ដើកដែលមានស្នាដៃហើយត្រូវមានស្នុកអណ្ដើកហើយមានស្នាដៃស្នាមស្នាមមេដៃស្នុកអណ្ដើកស្នុកអណ្ដើកហ្នឹងឯងញ៉ាហើយនឹងស្នាមមែនតើ បាទឥឡូវវាវាវាវាចេះលើកយក ច្បាប់លើកមេត្រាអីយកមកនិយាយល្អតើចំណាត់ការទៅបើឯងខ្លាំងគ្រាន់ដែរអាមុតចាំថាសហជីពប្រមាណដែលចេញទៅគ្រប់ត្រអញម្នាយនោះឯងហ៊ានចេញប្រឆាំងហ៎ហាមុតចាំថាអញសួរក្បាលឯងឯងហ៊ានចេញទៅប្រឆាំងពួកនោះហ៎មានសហជីពទាំងប្រមាណដែលចេញទៅគ្រប់ត្រម្នាក់ដែលមុននឹង បងប្អូនដែលខ្ញុំបានអាន ជូនបងប្អូនស្ដាប់ហ្នឹង តើក្បាលអាមុតចិនតាហ៊ានចេញទៅប្រឆាំងឯងហែងហ៊ាន ចេញទៅប្រឆាំងឯងឬមួយហែងហ៊ានធ្វើតែជាមួយនឹងអ្នកប្រជាធិបតេយ្យដូចគ្នាហែងហ៊ានធ្វើជាមួយ តែគណៈបកសង្គ្រោះជាតិហ៎អញឃើញមានប្រហែល5 6សហជីពចេញទៅគ្រប់ត្រអញហ៊ុនម៉ាណែតតើហែងហ៊ានទេយោងតាមមាត្រា16 29ដែលហែងលើកយកមកនិយាយណាមុតចិនថាយោងតាមអាមាត្រាហ្នឹង ឯងយកមេត្រាហ្នឹងឯងចេញទៅប្រឆាំងជាមួយសហជីពអស់ទាំងនោះហៅវាអាយុនចាំថាហៅវាអាយុនចាំថាវាមិនខ្មែរទេអាចអមសៀតទាំងអាយុនវេអានឹងយូនចាំណាដឹងទេយើងដឹងទេថាមានតាអបិមួយណាអាមេរិកទេដែលអាចពិនិត្យទៅដឹងតែឈាមយូនឈាមខ្មែរតែយើងមិនដឹងអត់ដឹងទេព្រោះអានោះវាមាន DNA វាយ៉ាងម៉េចទៅវាអាចពិនិត្យដឹងមិនបាច់ពិនិត្យក៏ដឹងដែរនឹងទង្វើវារាល់ថ្ងៃវាគេណាក៏ដឹងដែរយួនគ្រប់គ្រងខ្មែរហើយតែទង្វើវាបែកបហាខ្មែរអាហ្នឹងឯងវាជាយួន ហ្នឹងហើយអញ្ចឹងខ្ញុំសម្រាប់យកឈៀងយកកន្លះទៅវិញជំងឺវាបាត់ហើយអាយួនហ្នឹងអាយួនចុយម្រាយអាខ្មៅខ្ទេចអាខ្មៅណាអាខ្មៅទាំងឆ្អឹងហ្នឹងអាថោកទៀតអាកំពូលអាសណ្ដានថោកទៀតអាអាមុតចន្ទថាអាចោមសៀតអាខ្មៅឆាំងខ្ញុំបើខ្ញុំខ្ញុំខ្ញុំធ្លាប់ឃើញបខក្នុងណាជាមួយខ្ញុំខ្ញុំរកភាសាទៀតសិនអភិនិយាយតិចម៉ែក្មេងរកម៉ែក្មេងក៏មានមានសៀហ្នឹងហើយចុយម្រាយហ្នឹងណាអាខ្មៅចន្ទថាអាចោមសៀតអាផ្ទះបាញ់អាយួនវេអាយួនប្រកបអាអាខ្មៅទាំងឆ្អឹង ណាអាហេងអាហេងមករស់នៅលើទឹកដីខ្មែរឯងច្រាស់ច្រំរស់បានភាសាខ្មែរហើយមកចង់កំទេចខ្មែរពីអាចោប្រសិទ្ធអាចោចោយរាយហើយខ្ញុំយកនយោបាយធ្វើជាអាជីពដើម្បីសម្រាប់ណាត់សម្រាប់អាយុជីវិតពលរដ្ឋខ្មែរដើម្បីប្រខ្មែរប្រទេសជាតិខ្មែរអាចោមរាយនឹងសម្ដីដល់ថោកទាបរបស់ឯងគេដឹងកញ្ចៅរបស់ឯងហ្នឹងអញ្ចឹងទេខ្ញុំសិក្ខាត្រូវទាត់ក្បាលដឹងចោលខ្ញុំជុំក្បាលមកខ្ញុំដាក់ក្បាលវាផ្សៃជាងណាពួកអាចោមរាយអស់នេះ ដឹងអាមនុស្សចោលមកសៀតអញ្ចឹងដែរយកអាមនុស្សចោលមកសៀតអញ្ចឹងយកមកបៀតឃ្លាតមកដល់បបៃបបាក់យុះយកឲ្យខ្វែងឆ្លុះគ្នាមកមុខគ្នាត្រង់ហើយនយោបាយខោកទៀតចុយប្រៃអីអញ្ចឹងហើយចេះដើរតាមយួនអញ្ចឹងទៅបង្កើតគណៈបកដើរតាមយួនគេបំបែកបាក់បង្កើតទីបំបែកបាក់មកជីវិតនឹងខ្វែងដែលបង្កើតតែគណៈបករស់រសារគណៈបកទៅអានេះនយោបាយចុយប្រៃហ្នឹងនោះណាដើរតាមគោលនយោបាយយួនទៅក្នុងគ្នាប្រឹងបាច់ធ្វើការរកស៊ីស្អីទេធ្វើការរកស៊ីបង្កើតតែគណៈបកទៅទុកឲ្យយួនគ្រប់គ្រងយកក្បាលយកគេអាចរៀនខ្លួនរៀងខ្លួនទៅ ហៅទៀតចុយតម្រាយណាអាមុតចាន់ថាអាចោមសៀតណាតែហេនេះហេយកនយោបាយធ្វើជាអាជីពណាដើម្បីប្រយោជន៍អីប្រយោជន៍ក្រុមគ្រួសារបាក់ពួកអីវាក្តាប់ហ្នឹងអាចោមហើយណាក៏មានរន្ទះបាញ់ហេឃើញពលរដ្ឋខ្មែរវេទនីអត់ហេឃើញគណៈបកវេទនីយ៉ាងម៉េចខ្លះណាហេមិនចេះឈឺមិនមិនចេះឈឺក្បាលអីយកមេត្រាស្អីមេត្រាស្អីមកមកមកវាយប្រហារលោករងជនអីចុះអាចោមរៃហេមិនយកមេត្រាទៅវាយប្រហារពួកអហ៊ុនសែនឲ្យយួនចូលស្រុកត្រូវចាប់ខ្មែរអីហេហ៎ យួនចូលស្រុកឲ្យក្តារស្នាមយួនសត្រូវច្បាប់ខ្មែរអីហ្នឹងឯងអត់ហ៊ានបញ្ជូនជួនត្រឡប់ទៅវិញទេណាអាយអាចធ្វើ stop ឈ្នះឈ្នះហ្នឹងនឹងយកច្បាប់ខ្មែរឯងមកកើតឲ្យយួនធ្វើ stop ណាអាចអមរហែងយកច្បាប់ណាមកនិយាយណាអាចច្បាប់23ដុល្លារ91ណាហែងមិនយកមកដាក់មកគប់ចិត្តចំក្បាលហ៊ុនសែនទៅគឺអាហ្នឹងវារំលែកគណៈបកជាតិគឺវាខុសច្បាប់ហ្នឹងអញ្ចឹងហែងមិនកុំយកមកនិយាយផងអាចថោកទៀតណាអីអាចអមរហែងពួកហែងនេះមិនបានគេជេរមរហែងអស់ចិត្តទេពួកអាចអមរហែងពួកអាអ្នកយកយកបាយធ្វើអាជីពហែងអត់ចេះរក ការងារធ្វើកាយត្រឹមត្រូវអអីការងារអីទុច្ចរិតទេសុចរិតទេណាណាពួកអទុច្ចរិតណាហើយធ្វើនយោបាយទុច្ចរិតចឹងដើម្បី រស់លើបំណុលទុកពលរដ្ឋខ្មែរហ្នឹងក៏មិនសោតចុយរាយនេះវិញអញថាមិនចាំធ្វើចរិតថោកទៀតទេតែឯងចរិតឯងមិនបានធ្វើចរិតឯងថោកទៀតតែបញ្ចេញចរិតថោកទៀតចឹងមកវិស៊ីគ្នាណាអូមីថោកទៀតញ៉ា សេដ្ឋកិច្ចបកាយជេចាំបើហែងចុយប្រហែងធូរក្បាលចុយប្រហែងកុំប្រម៉ែកបំបាក់ខ្វៃកំរោរឿងខ្វៃអាណាគេជេក្បាលហែងអញជេហ្នឹងដោយសារខ្លាច់ក្បាលហែងធ្វើកាជះយួនតកូនតចៅហែងហ្នឹងហែងហ្នឹងអត់ណាសារពួកយើងជេមិនថោកទៀតជាងអំពើពួកអ្នកឯងទេអំពើពួកអ្នកឯងដែលធ្វើនោះវាថោកជាងសម្ដីពួកយើងនិយាយទៅទៀតពួកវាប៉ះពាល់ផលប្រយោជន៍ជាតិណាអាមុតចន្ទថាអាថោកទៀតអាដង្កូវសង្គមអាសម្រាមសង្គម អញមិនមែនចេះជេរស្នេហាជាតិទេអញវាចេះជេរហ្នឹងអញណាអញទៅសាក្តៅក្បាលទៅពួកឯងចុយម្លេះឯងទៅធាត់ជាតិអញទៅក្តៅក៏ហើយណាពួកឯងអាងអញ្ចឹងអឺសោះជេរបានស្នេហាជាតិអើអញជេរស្នេហាជាតិហើយក៏ត្រូវមួយយ៉ាងដែរអញខ្លាចបាត់បង់ណោះអញខ្លាចអាហ៊ុនសែនយកក្បាលឯងយកក្បាលម៉ែឯងតែឯងគេអាចវារាល់ថ្ងៃណោះអញខ្លាចតែកូនឯងកើតមកណោះពួកអាហ៊ុនសែនយកទៅចាប់ទៅធ្វើអីស្រីបំរើតណ្ហារបស់វាណោះហ៎ឯងដឹងអត់ តែមុខពុកពោះហែងនេះហាមិនបាច់ចាំថាពួកហ៊ុនសែនចាក់កូនហែងយកធ្វើសម្រើតណ្ហាសុំតែយកជុំថាទីថតតែយើងនេះក៏មកដែរពួកហែងនេះនោះខោជាអាចទៀតណាអាណាគេយកក្បាលពួកហែងទៅអឺអាពេលនៅក្នុង account ថ្មីហែងពួកហែងនេះមិនជួនទ្របដើរដើរដើរដើរជន់ក្បាលរាល់ថ្ងៃហ្នឹងឯងក្បាលពួកហែងណាកូនចៅពួកហែងអាខ្លះសុំទោសបងប្អូនណាអាហ៊ុនសែនអត់យកតកិតអាចវាទេប៉ុន្តែជួនមកទុកក្បាលពួកហែងនឹងដើរដើម្បីទន្ទ្រានដីខ្មែរអញ្ចឹងជន់ក្បាលហែងពួកហែងអញ្ចឹង អញថោកទានមិនថោកទានអញជេរតក្រាពួកអីហ្នឹងតាណាអញចេះជេរដោយសារពួកអីក្បត់ជាតិហ្នឹងឯងអញជេរស្នេហាជាតិហ្នឹងឯងញ៉ាបើថាអញមកបើថាអញជេរទៅខុសហមហាអញជេរទៅតែអញអញអញមិនជេរតែណាអាក្រក់ណាអញជេរអញអញមិនជេរតែណាល្អណាអញជេរតែមនុស្សអាក្រក់តើណាអឺអពីផ្ញើទៅក្នុងសុភីម៉ៃក្មេកផ្ញើទៅក្នុងក្រុមចូលក្នុងក្រុមក្រៅផ្លូវការអពី account ថ្មីខ្ញុំអត់មានទេយ៉ាអញនឹងជេរស្នេហាជាតិអញ្ចឹងណាចុះហេស្អីមកប្រឆាំងពួកអញអាក្បត់ជាតិហេអត់ចេះជេរទេហេអត់ចេះឈឺចាប់ទេចង់ឲ្យយួនចោលហែកម៉ែឯងជាចម្រៀកចម្រៀករាល់ថ្ងៃឯងអត់ចេះឈឺចាប់ទេអាកូនចោលមកទៀតណាអាអកតញ្ញូ អញកូនកតញ្ញូអញចេះឈឺចាប់អញជេរចឹងគេស្អីអញអញជេរអញតែឈឺអញជេរអញមិនល្ងងខ្លោចទៅចោមឡើយអីណាម៉ែម៉ែពេកចោលសូហ្វីខាយអាសូហ្វីនេះបងឡាយអឺយ៉ាសូហ្វីខាយមានចំពោះអីកូនយកកំហុសពួកអញចេះជេរស្អីសំរងស៊ីស្អីរងស៊ីសំរងស៊ីគាត់មិនដែលទៅខ្វល់ជាមួយពួកអញទេពួកប្រទេសហ្នឹងមិនមែនប្រទេសរបស់លោកសំរងស៊ីទេគឺប្រទេសអញអាចោមរាយអញចេះជេរដោយសារសាច់ឈាមអញជាខ្មែរ ផ្ញើទៅហើយផ្ញើទៅហើយផ្ញើទៅហើយផ្ញើទៅឯងហ្នឹងអត់កូនចៃរាយនេះស្អីបន្តិចយកកំហុសដាក់ឲ្យសំរងស៊ីស្អីបន្តិចយកកំហុសឲ្យដាក់នេះដាក់កំនោះចុះអាយួនចោលស្រឹកក៏វាយកយកកំហុសដាក់ឲ្យលោកសំរងស៊ីតិចទៀតម៉ែហិងងាប់ហ្នឹងក៏បន្ទោសលោកសំរងស៊ីដែរដូចដូចដូចដូចអញ្ចឹមសុកនិយាយចឹងណាបន្តិចទៀតហ្នឹងសំបីតាហ៊ុនសែនជួអាចអញ្ចឹងហ្នឹងក៏បន្ទោសសង្គ្រោះជាតិដែរនេះ ហើយម៉ែឯងអើពីវត្តអាណាក៏បន្ទោសលោកសាមនឹងស៊ីដែរពួកឯងធ្វើអញ្ចឹងប្រពន្ធឯងទៅផាត់អាណាក៏ដោយក៏សាមនឹងស៊ីដែរហីអាតាអោទៀតមែនតាអាមួយនឹងទៀតទៀតពុនវាផាត់គេប្រពន្ធវាដើរដេកជាមួយអាណាអានេះកូនវាដើរដេកមួយគេកូនវាដើរកូនវាត្រូវគេយកទៅធ្វើស្រីស្រីបំរើផ្លូវភេទហ្នឹងក៏ដោយសារសំរងស៊ីដែរមកទៅដូចមកអាចបាយយកម៉ែពេកឃើញមុខអាមួយនេះចង់អួតហ្មងអាលេបបាយអត់ចូលហ្មងអាណាចាញ់កូននេះដឹងស្រក់គីឡូហ្មងនេះ ណាអាថោកទៀតមួយហ្នឹងនេះណាចង់ស្រក់គីឡូមកមកអាចោមរៃទៅស្រក់គីឡូឯងមិនចាំយកចំណាយលុយទិញឆ្នាំស្រក់គីឡូឯងមីអីសខនចាជំរាបសួរថោកទៀតថោកទៀតមែនតែនសម្ដីវាចេញមកសិតតែយោងតាមមេត្រាសិតតែច្បាប់ថាអីច្បាប់ហើយនេះច្បាប់កំពុងតែចូលរួមណាបំផ្លាញនៅផលប្រយោជន៍ជាតិចូលរួមធ្វើបាបពលរដ្ឋខ្លួនឯងច្បាប់មិញមិញមានការច្បាប់យកឲ្យមក តាមពិតហើយគឺជាជនជាជនថោកទៀតណាថោកទៀត ណាហើយយកហើយយកច្បាប់ស្អីមកមកយកមេត្រាប្រមាណយកមកហើយយកមេត្រាប្រមាណមកអញវាយក្បាលឯងឈប់ឈួតក្បាលឯងហ្នឹងហើយយកមេត្រាស្អីហើយយកច្បាប់ស្អីយកមកដាក់កំហុសលោកសក់លោករងជនហ្នឹងណាច្បាប់ចោលម្ដាយឯងហ្នឹងស្អីណាច្បាប់ស្អីច្បាប់ស្អីអញសួរឯងអាខ្មោចចន្ទថាណាអាអាក្អែកណាអាឈាមកប់អាឈាមឆ្លើងអាឈាមអាឈាមយួនណាឯងយកច្បាប់ស្អីបងនិយាយហ្នឹង ណាដល់ម៉ែម៉ែគាត់លីចាប្រពន្ធវាមានសាហាយក៏ដោយសារតែលោកសំរងស៊ីដែរអាថោកទៀមនឹងជំរឿនតិចទៀតណាសណាងទៅអញយកស្បែកជើងប្រគុណពាក់ចូលប្រគុណវាយក្បាលឯងអញកុំខ្លាចកូនទូរស័ព្ទទេក៏មិនយកញួរដាក់ក្បាលឯងទៀតអើយួននឹងរត់ត្រង់បន្ទុយត្រឡប់ទៅវិញណាអាថោកវាយបាយឆាប់ឆាប់ទៅជាបាភ្នែក3ឯណាភ្នែក3ចិត្តមកអើយអានេះវង អញឃើញមុខឯងហ្នឹងវាចេះឆ្នាំម៉ែវាចាអរគុណច្រើនមុតយ៉ាងណាអញឃើញមុខឯងដូចចាញ់កូនឯងមួយឆ្នាំចឹងអញឃើញអស់កម្លាំងហ្មងនិយាយតាមត្រង់មុខឯងអត់មានសេវាណាបន្តិចហ៎អត់មានហុងស៊ុយហ្មងមុខឯងហ្នឹងឯងមុខមុខឯងមុខឯងមុខមុខមុខកាជះយួនមហាចោមណាជុតគូតមួយកុំជុតគូតមួយជុតគូតមួយជុតគូតមួយជុតគូតមួយអានេះបែកជើងបែកចូលបកូនណារត់មាត់បោះចោលណាដាក់ក្រោមគូតមួយដាក់ក្រោមគូតមួយកូនឯងដាក់ក្រោមគូតមួយអត់ទេដាក់ដាក់ដាក់រូបវានោះ អាចបែកទូរស័ព្ទគូតជូតគូតជូតគូតអេគូតខ្ញុំមានតម្លៃជាងក្បាលនេះឆ្ងាយណាស់ម៉ៃពេញគូតខ្ញុំទុកឲ្យមនុស្សទៀតទៀតមិនអើអាចោមរាយនឹងទេសំបីគូតខ្ញុំកុំឲ្យមកក្រុងគូតខ្ញុំដែរអានេះគូតខ្ញុំថៃនឹងក្បាលនេះឆ្ងាញ់ណាស់អានេះបានស្បែកជើងទេអានេះនោះអាចោមទៀតញ៉ាវាហួសវាហួសហេតុពេកវាហួសហេតុពេកព្រោះឯងវាហួសហេតុតែម្ដងអាណាក៏ដឹងដែរថាជួនចូលពេញសឹក អាណាក៏ដឹងតែយួនហ្នឹងមកភ្លេងផ្បាញ់ហ៎ហេមិនទៅរករឿងតែអាចអមដែរហេបិទកញ្ចក់មុតជួយម្លេះហេហ្នឹងទៅឈប់ហ៎ហេហេមួយទៅរកស៊ីធ្វើការអ្វីផ្សេងផ្សេងកុំយកអានយោបាយបោកប្រាស់មកទៅដល់មានបានតែសារនយោបាយបោកប្រាស់ចោលម្លេះហេហ្នឹងពួកអាថោកទៀតណាហេអត់ចេះរកស៊ីធ្វើការស្អីក្រៅពីបើបោកគេយកនយោបាយធ្វើជាអាជីពទេហេណាអីរសាការបោកប្រាស់គេហ្នឹងអីអីកុំចោលប្រាស់ហេនេះ ទេបើសិនគេថាវានិយាយហ្នឹងវាឲ្យមានតែនិយាយថាវាមានតែថាភាពឲ្យវាឲ្យវាមានកម្លាភាពឲ្យមានភាពស្មើភាពគ្នាក្នុងនាមវាក៏និយាយថាវាឥឡូវហ្នឹងវាវាតាំងខ្លួនវា គឺជា អ្នកដែលឆ្លាញ់នៅលទ្ធិប្រជាធិបតេយ្យខ្ញុំស្អប់នេះស្អប់អាអស់ទៀតហ៊ុនឯងទៀតខ្ញុំនិយាយកាត់ណាក៏មិនអាថោកទៀតនេះវាបង្ហាញសន្តានថោកវាមកហើយតើវាបង្ហាញនៅសន្តានថោកទៀតរបស់វាមកបាត់ហើយ អានេះទៅកណាចង្រៃទៅនឹងណាទៅទៅទៅនៅប៉ណាលាយប៉នឹងអាដង្កូវនេះថោកទៀតណាបើថាឃើញមុខនេះត្រូវដាក់ក្បាលវាមកតាំងតោចិញ្ច្រាំវាឲ្យមុតដូចចាច់ប្រហិតដូចតបត្រីស៊ីវាឲ្យត្រីស៊ីនឹងខ្លាចកាត់វារត់ត្រីទៀតពួកខ្មែរយើងណាគាត់ខ្លាគាត់ គាត់និយាយជារឿយរឿយថាយើងដឹងហើយអាហ៊ុនសែនវាកាជះជួនថប់ភាពសពបែបយ៉ាងអស់ចុះពួកអាចោមរាយស្អីអស់នេះអញ្ចឹងគេស្អប់អាចោមរាយជាងពួកអាហ៊ុនសែនទៀតពួកអាពួកហ្នឹងវាទៅទប់ណាវាទៅទប់ជើងក្រែវាទៅទប់អំណាចអាហ៊ុនសែនដើម្បីបន្តដំណាយអំណាចបន្តផ្លន់លេបទឹកដីខ្មែរបន្តទៀតអាហ្នឹងវាអាក្រក់ជាងអាជួនដែលមកផ្លន់ទឹកដីខ្មែរផងណាដូចឃាតករអញ្ចឹងណាឃាតករដែលសម្លាប់មនុស្សហើយយើងទៅគាំពារឃាតករហ្នឹងយើងទៅលាក់បាំង គឺយើងនោះវាអាក្រក់ជាងឃាតករទៀតអាឃាតករខ្ញុំចូលរួមបំផ្លាញចិត្តសាស្ត្រខ្លួនឯងឥឡូវអត់កំពុងចូលរួមបំផ្លាញចិត្តសាស្ត្រខ្លួនឯងយ៉ាអានឹងអានឹងដូចគ្នាអញ្ចឹងដែលយើងដឹងឃាតករហើយយើងអត់ប្តឹងប៉ូលីសយើងឲ្យយើងការពារឃាតករអានឹងជាប់គុកចិត្តយើងជាច្រើនជាងអាឃាតករទៀតគឺអាថោកទៀតអាខ្មោចចន្ទថានឹងដូចគ្នាអញ្ចឹងណាអូម្ចាស់បងអើយរណាបានយ៉ាម្ចាស់បងរ៉ូបឺតធ្វើបាបហ្មងធ្វើបាបម្ចាស់អូនហ្មងម្ចាស់បងរ៉ូបឺតនេះ ហ្នឹងហើយយើងត្រឡប់មកវិញតកតងនឹងអាអាឆ្កែណាអាអាឆ្កែថោកទាបអានេះជឿវាថាអាឆ្កែថោកទាបអាណិតឆ្កែណាឆ្កែគឺជាសត្វជាសត្វដែលមានភាពស្មោះត្រង់នឹងម្ចាស់ឆ្កែអត់ដែលក្បត់នឹងម្ចាស់ហើយប៉ុន្តែអាថោកទាបនេះវាថោកលើសត្វដេរឆានទៅទៀតណាអាដេរឆានមុខចន្ទានេះអាថោកទាបនេះដែលវាកំពុងតែប្រើគ្រប់វិធី ក្នុងការធ្វើឲ្យគេចាប់ធ្វើឲ្យគេនឹងចាប់កំហុសរកវិធីដើម្បីរំលាយគណៈបកភ្លើងទៀនហើយឯងក៏ថោកទៀតម៉េះដើម្បីបំផ្លាញខ្មែរវាក្តៅក្រហាយណាស់បំក្តៅក្រហាយបំផុតនៅពេលដែលខ្មែរចង់ងើបឡើង ដើម្បីរំដោះខ្លួនការពារនៅសិទ្ធិសេរីភាពរបស់ខ្លួនឯងបើឯងជាមនុស្សក្រនបើក្នុងនាមឯងជាអ្នកដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យបើឯងតាំងខ្លួនឯងជាតំណាងរាស្ត្រណាអាមុតចន្ទថាឯងឃើញហ៎ កម្មករកំពុងតែស្រ័យទាមទាររកភាពយុត្តិធម៌ណាឯងមានបើកភ្នែកមើលកម្មករនៅ Nagawel គាត់កំពុងតែរងនៅភាពអយុត្តិធម៌ពីក្រុមហ៊ុន Nagawel ឯងមានមើលឃើញទេក្នុងនាមឯងជាតំណាងរានឯងមានមើលឃើញពួកគាត់ឯងអាមុតចន្ទាបើឯងគាត់បើក្នុងនាមឯងឯងថាឯងអ្នកច្បាប់ឯងយល់ច្បាប់ឯងយោងតាមច្បាប់នេះយោងតាមច្បាប់នោះបើយោងតាមវាតាមតំណាងរាជត្រូវមើលពីសុខទុក្ខពលរដ្ឋខ្លះតើអាតៃហោកឲ្យដែរមើលឃើញពីសុខទុក្ខពួកគាត់ទេបែបធ្វើអាខ្មៅដល់ឆ្អឹងនឹងតំណាងរាជផង ហើយរៀនណាតគាត់គាត់ចង់ដៃថោកមួយនេះប៉ុន្តែអាដៃថោកឯងមិនដែលគិតមើលឃើញទេហើយមួយថ្ងៃមួយថ្ងៃគិតតែប្រើគ្រប់វិធីដើម្បីសរសេរញុះញង់លាពណ៌វាយបហាមកថ្នាក់ដឹកនាំសង្គ្រោះជាតិនៅក្រៅប្រទេសសំរៀងស៊ីខុសនេះសំរៀងស៊ីខុសនោះថ្នាក់ដឹកនាំនេះខុសនេះខុសនោះឃើញតែសរសេរវាយបហាអាថោកទៀតហើយគឺជាជនគឺជាសត្វដង្កូវដ៏ថោកមួយក្បាលណាអាតៃហោកអាមុតចន្ទថា ហើយនេះកាប់ចិញ្ចឹមហើយនេះបើថាយកឲ្យមន់ស៊ីយកឲ្យត្រីស៊ីនោះក៏គាត់នៅពេលអានោះមន់ដែរពុតចន្ទថាហ្នឹងណាវាតកើដូចថ្លៃធ្នូទេអានេះវាជាឆ្លើងព្រោះអាហ្នឹងអាឆ្លើងវាជញ្ជក់បានតែចាអានេះថោកជាងឆ្កែទៀតខ្ញុំអត់ខ្ញុំអត់ជឿវាឆ្កែព្រោះអានេះថោកជាងឆ្កែទៀតអានេះវាជាឈាមឆ្លើងអានេះជាឈាមឈាមកប់ឈាមឆ្លើងឆ្លើងពេលណាគេយកឆ្លើងមកព្យាបាល តបើគេយកឆ្លៀងមកជាវាអាឆ្លៀងនោះវាជក់អាឈាមកក្រិចកគ្រុកកក្រិចហ្នឹងដើម្បីឲ្យតបើវាជាហើយអាថោកទៀតហ្នឹងគឺជំរាបឈាមឆ្លៀងជាឆ្លៀងហ្នឹងអញ្ចឹងវាស៊ីអាកក្រិចអាកគ្រុកហ្នឹងដើម្បីរស់គឺអាខ្មោចចក្ខាហ្នឹងហើយតែអញ្ចឹងហ្នឹងសូហ្វីបងបងរ៉ូបេតលីគាត់សួរថាយកស្រោមពណ៌អី iPhone ស្មើស្មើអីអូសាប់ភ្នែក3ទៀតអូយគេបានសិស្សភ្នែក3ហើយចុះហើយចុះហើយចាំមកភ្នែកបានភ្នែកណាបងបងខ្មៅចា សូហ្វីយកផ្នែក3ម៉ៃម៉ៃយកផ្នែក4មែអាថោមួយនោះវាជិះមកផ្នែក4អាឯងទីទៀតមិនដឹងផ្នែក4ផ្នែក6ខ្ញុំផ្នែក4ហើយខ្ញុំចង់បានផ្នែក4ចាអរេខ្ញុំស្អប់ខ្ញុំស្អប់អាពួកនឹងស្អប់ស្អប់អាពួកអស់ហ្នឹងជាងអាហ៊ុនសែនឆ្ងាយណាស់តាហ៊ុនសែនទៅវាកាជះយួនយួយវាអាចកិច្ចតាណារួចទេណាឯងដឹងថាត្រូវបែកអាហ៊ុនសែនចឹងហើយណា វាវាមកមកចេញមកប្រម៉េចបាក់ដើម្បីទប់ជើងក្រែហ៊ុនសែនគឺអានឹងថោកទៀតជាទីបំផុតពួកអចោមរាយនឹងពួកអាអ្នកនយោបាយយកនយោបាយធ្វើអាជីពថោកជើងបណ្ដាយអាពួកនោះបានញួរដាក់ក្បាលវា ម្នាក់មួយទឹកមាសទៅបងធីតើពតទឹកមាសស្អាតតែនឹងដាក់ពតទឹកមាសឲ្យសូហ្វីទៅបងបងរ៉ូបឺតលី បងបងពយកពតទឹកមាសទឹកមាសឲ្យធីទៅពតទឹកមាសវាឆាប់ប្រឡាក់យកដៃដៃលាបក្រែមច្រើនកាន់នេះកាន់នោះកាន់នោះអីឥឡូវយកពណ៌អីពណ៌ខ្មៅពណ៌ខ្មៅអីហ៎ខ្មៅ ខ្មៅអូខេកន្លែងពណ៌ខ្មៅមួយចាំថាវាជាឆ្កែចាំស៊ីអាចរបស់គេជុះចោលទេត្រូវហើយត្រូវហើយយ៉ាយ៉ា អាថោកនេះវាថោកលើលើលើស្អីទៀតបើចឹងកុំបដូរវាទៅឆ្កែឆ្កែនេះឆ្កែជាសត្វឆ្លាតហើយឆ្កែដឹងគុណម្ចាស់ណាប៉ុន្តែអាថោកទៀតនេះវាស៊ីបាយពលរដ្ឋខ្មែរពលរដ្ឋខ្មែរបានផ្ដល់ទំនុកចិត្តឲ្យវាបោះឆ្នោតឲ្យវាណានៅពេលដែលវាចូលសង្គ្រោះជាតិប៉ុន្តែវាក្បត់វាក្បត់នឹងឆន្ទៈពលរដ្ឋខ្មែរតែកុំកុំកុំកុំបដូរវាទៅឆ្កែអាណាឆ្កែឆ្កែស្មោះត្រង់ណាហ្នឹងហើយឥឡូវយើងគិតមើលមិនមែនតែអាខ្មោចចាំថាអាខ្មៅទាំងចង់ហ្នឹងណា សំបីស៊ីណនគ្នាវាប្រហែលក្បាលដូចគ្នាអញ្ចឹងស៊ីណនសូនរ៉ូសរ៉ូសូបជ័យសោះបែបទាំងអស់មិនចម្រៀងជាចិត្តអ្នកដឹកបែកខាងគឹមសខានឹងតែម្ដងអ្នកគំនិយមគឹមសខាយើងអត់ចាំបែកអីទេជុំវិញខ្លួនម៉េចតាមពិតយើងអត់ដឹងថាឯងគាត់មានឆន្ទៈមូមុតអង្អាចក្លាហានប៉ុន្តែជុំវិញខ្លួនគាត់ចិត្តតែសាច់ស្អុយញ៉ាប៉ុន្តែយើងអត់ចង់បែងចែកប៉ុន្តែពួកនោះហើយនិយាយភាសាមកគឺបែងចែករហូត ហើយក្តៅកាហាយជាទីបំផុតពេលណាយើងនិយាយថាសំរងស៊ីគឹមសកាគឺជាមនុស្សតែមួយគឺគឺក្តៅកាហាយគេចេញមើលទៅស្អីសំរងស៊ីគឹមសកាមិនមែនជាមនុស្សតែមួយទេគឹមសកាណាសំរងស៊ីជាមួយហ៊ុនសែនណាគេគេគេគេគេគេចោទមកអញ្ចឹងណាណាតើទៅពេលទីបញ្ចប់អាការចោទដែលថាសំរងស៊ីជាជាមួយហ៊ុនសែនហ្នឹងជាមនុស្សតែមួយហ្នឹងគឺវាចូលក្នុងអន្ទាក់គេដែលគេគេចូលជាមួយហ៊ុនសែនប៉ុន្តែគេចូលចិត្តនិយាយប្រច្រាស់ដោយពួកហ៊ុនសែនអញ្ចឹងខ្លួនឯងក្បត់ជាតិ មកឆ្លើយតែគេហើយដល់ខ្លួនឯងត្រូវគ្នាមើលហ៊ុនសែនមកឆ្លើយតែគេគឺអពុយវាដើរតាមអាគួនយួននឹងចឹងឯងណាអាយុទ្ធសាស្ត្រយួនហ្នឹងឯងឥឡូវឥឡូវយើងធ្វើត្រឡប់ទៅវិញតើអាមុតចន្ទថាជាអ្នកជាអ្នកនាំពាក្យឲ្យអ្នកណាគេឥឡូវបងប្អូនចូលរួមឆ្លើយចូលរួមឆ្លើយទាំងអស់គ្នាបងប្អូនឥឡូវវាមានទាំង YouTube នៅក្នុង YouTube ហើយនៅក្នុងមនសិការ400អ្នកជាងណា417អ្នកលោកចូលគ្នាទៅឥឡូវចូលរួមឆ្លើយទាំងអស់គ្នាតើអាមុតចន្ទថា ជាឆ្កែបំរើឲ្យអ្នកណាអាថោកទាបនឹងវាជាឆ្កែបំរើឲ្យអ្នកណាបើយើងដឹងច្បាស់ថាវាគឺជាជនថោកទាបហើយលោកកំសខាននៅតែរក្សាអាឆ្កែថោកទាបអាដេរឆានឹងនៅជាប់នឹងខ្លួនទៀតណាបើចឹងស្មើនឹងលោកកឹមសខាក៏បានចូលរួមជាមួយដែរបាទដឹងហើយលឺហើយនៅតែរក្សាជន់ថោកទៀតនៅតែរក្សាអាលាមកដល់ស្អុយដូចគម្រោងនឹងនៅក្បែរខ្លួនឲ្យស្អុយជាប់ខ្លួនទៀតស្មើនឹងលោកចូលរួមជាមួយខ្ញុំអាសានិយាយថា CP វាជាកញ្ចេះជាឆ្កែរបស់យួនវា direct ឆ្កែ direct តែអានេះវាកញ្ចេះឆ្កែរបស់ CP វាថោកជាងអាចទៀតអាចឆ្កែ direct ទៀតវាមានតម្លៃតិចទៅវាថោកហើយថោកហើយប៉ុន្តែគឺមិនវាគ្រាន់បើជាអាចឆ្កែអាចឆ្កែតគ្នាហ្នឹងហើយមិនមែនដាំតគ្នាឆ្កែតគ្នាហ្នឹងហើយចៃមួយទៀតណា តែរៀនចាក់ចេះថ្មីស្រឡាងបងកូនម៉ែយ៉ាខ្ញុំខ្ញុំខ្ញុំខ្ញុំចេះពាក្យអសរោះខ្ញុំចេះក្តៅក្រហាយមួម៉ៅដោយសារតែទាំងធ្វើពួកអាឆ្កែតតគ្នានឹងឯងខ្ញុំស្អល់ពួកហ្នឹងណាស់ ពួកយើងឃើញទាំងវើពួកអាហ៊ុនសែនយើងដឹងថាយួនវាលេបទឹកដីខ្មែរតាំងពី79មកវាមានចារកម្មវាគ្រប់ច្រកទាំងអស់លហកទាំងអស់មានវាគ្រប់វាជូនគ្នាវាមកផ្នែកជាខ្មែរសបាត់ចឹងហើយអាខ្មែរដែលយើងនៅសេះសល់តាំងខ្លួនជាខ្មែរនេះមិនក៏ព្រមអត់ធ្វើទាំងអស់គ្នា ក្រាញ់រៀលទាំងអស់គ្នាទៅណាកន្លែងណាដែលយើងអាចរួមគ្នាបានយើងរួមគ្នាទៅគេឲ្យតាមគោលនយោបាយគេទៅធ្វើអ្វីគេចង់ឲ្យយើងធ្វើអ្វីយើងកុំធ្វើតាម គេហើយយើងធ្វើតាមគេអាហ្នឹងហើយយើងចូលយើងយើងជាកញ្ចក់របស់គេណា បើយើងធ្វើតាមគេវាឲ្យយើងសុខស្រួលហើយតែបើយើងធ្វើតាមខ្មែរយើងធ្វើតាមយួនយើងបានបានសេចក្តីសុខតែបើយើងធ្វើតាមខ្មែរគេមកយើងបានសេចក្តីសុខទេឯងដឹងអត់អាខ្មោចចន្ទថាអាខ្មោចអាខ្មោចទាំងឆ្អឹងអាចោមសៀតណាអ៊ំនេះបច្រាស់ជើងណាអាបកាច់យកអញថាវាមិនចង់ធ្វើចរិតថោកទៀតជិះមកជេរបចោអញ្ចឹងអញត្រឹមតាមមិនទាន់ចេះជេអញជេចង់ច្បាស់ជាងនិយាយទៀតឥឡូវហ្នឹងអាឯសាក់ក្តៅទៅហើយពួកអាចោមដែរអីហ្នឹងយកនៅបោកពលរដ្ឋខ្មែរយកយកមកធ្វើជាអាជីពហ្នឹងឯងដឹងអត់អាថោកទៀតកូនមិនចុយម្ល៉េះ ឥឡូវមានមាន comment មួយរបស់បងប្អូនឥឡូវយើងមើល comment បងប្អូនឆ្លើយផង យើង live ជំបដាយើងមើល comment បងប្អូនឆ្លើយផងញ៉ាញ៉ាអឺស៊ីស៊ីវ៉នស៊ីវ៉នខ្មែរគាត់ថាបើមុតចន្ទានឹងកម្មសខាមានភាព ស្មោះត្រង់ចំពោះសង្គ្រោះជាតិមែននោះមិនមែនផ្លាត់ស្នៀតភ្លេចខ្លួនមករិះគន់តែអ្នកស្រឡាញ់ប្រជាធិបតេយ្យទេរឿងអស់នេះហើយដែលបង្ហាញឲ្យឃើញយល់កាន់តែច្បាស់រឿង ច្បាស់ឡើងច្បាស់ឡើង ថាវាមិនមែនបំរើឆន្ទៈរាជដែលបោះឆ្នោតឲ្យនោះទេអញ្ចឹងបានជាខ្ញុំចង់ឲ្យបងប្អូនចូលរួមមតិហើយចង់បញ្ជាក់ប្រាប់ថា បើសិនជាលោកកឹមសុខាមិនមាន ចំណាត់ការទៅលើអដេរឆានមុតចន្ទានេះទេស្មើនឹងលោកចូលរួមជាមួយព្រោះអាថោកទៀតនេះណាជានិច្ចកាលវាចេញមកវាយប្រហារតែថ្នាក់ដឹកនាំសង្គ្រោះជាតិ វាអត់មានជួយអីទេឥឡូវវាប្រើគ្រប់វិធី វាបានធ្វើឲ្យណាដូចជារកវាវារកធ្វើម៉េចឲ្យខាងគណៈបពាជាជននឹងរលេះយើងឃើញហើយវារលេះនេះលេះនោះណាចោតប្រកាន់ទៅលើថ្នាក់ដឹកនាំទៅសង្គ្រោះជាតិឥឡូវនេះវាចោតលោកគ្រូរងឈុន មិនមែនថាឥឡូវបើសិនវាចង់ចោលលោកគ្រូលោកខ្ញុំគាត់តែរឿងចេញសេចក្តីថ្លែងការណ៍គ្រប់ត្រក្នុងនាមជាប្រធានសហជីសហភាពសហជីពនឹងទៅគ្រប់ត្រគណៈបកភ្លើងទៀននឹងខុសបើចឹងអាសហជីពតែចេញទៅគ្រប់ត្រហ៊ុនម៉ាណែតក៏វាខុសដែរឥឡូវវាហ៊ានចេញប្រឆាំងហ៎ហើយហ៊ានចេញប្រឆាំងអាមកចឹងថាកន្លែងហ្នឹងហើយដែលយើងចង់បញ្ជាក់ប្រាប់វិញថាបើលោកកម្មសខានៅតែ ប្រងើយកន្តើយស្មើនឹងលោកចូលរួមជាមួយ ស្មើនឹងលោកកំពុងតែចូលរួមក្បត់ឆន្ទៈពលរដ្ឋខ្មែរជាមួយនឹងអដេរឆាមុតចន្ទាខ្ញុំនិយាយចឹងនឹងបើលោកមិនមានចំណាត់ការទៅលើអាថោកទៀតមុតចន្ទានឹងទេពួកអាតៃហោកនេះវាកំពុងតែបំផ្លាញនៅឯគោលការណ៍របស់ឯគណៈបកវាកំពុងធ្វើឲ្យណាបំបែកបំបាក់អ្នកប្រជាធិបតេយ្យវាកំពុងតែវាបំបែកខ្មែរហោកទៀតនេះវាខុសទៀតណា អាអាអាចំរាយអាខ្មៅដល់ចឹងវាកំពុងតែប្រើយុទ្ធសាស្ត្រយួនមកបំបែកបំបាក់ខ្មែរណាអាអាអាខ្មៅចន្ទថាអាខ្មៅចន្ទថាអាអាចោលឈាមកប់អាចោលឈាមខ្មៅ ណាបើសិនជាហេងចង់ឲ្យលោកកឹមសុខាទៅបង្កើតគណៈបកឬធ្វើអ្វីហ្នឹងណា អាហេងមកវាយប្រហារលោករងឈុនហ្នឹងណាមិនចង់ឲ្យរងឈុនហ្នឹងចេញមកស្អីអឺពីពលកពលពលកចឹងមែនទេណាណា ណាទៅទៅទៅទៅចូលរួមភ្លើងទៀនណាហែងខ្លាយពលខ្រៃខ្លាយពលរដ្ឋហ្នឹងអត់ទៅចូលរួមជាមួយរកឹមសខាឯងគេអត់ចូលរួមជាមួយទេដោយសារទាំងមើលថោកទាបរបស់ឯងហ្នឹងឯងកុំថាកុំធ្វើមុខខ្ញុំថាជាសកម្មជាតិថោកទាបឯងហ្នឹងឯងណាកុំថាណាណាអាថោកទាបឯងចូលមកជេរអញហ្នឹងឯងកុំថាមុតចន្ទាជាសង្គ្រោះជាតិសង្គ្រោះជាតិដឹងយ៉ាងច្បាស់ថាអាថោកទាបមុតចន្ទាគឺជា គឺជាអដេរឆានបំរើនៅនេះជនបង្កប់របស់អកបីហ៊ុនសែនបងចាំថាអាខ្មៅទាំងច្រើនហ្នឹងវាមិនមែនវាមិនមែនរបស់សង្គ្រោះជាតិគឺវាមនុស្សរបស់ពួកសេបែបេយើងដល់ខ្លួនដែរវាគេយកមកបង្កប់ក្នុងសង្គ្រោះជាតិដើម្បីតែមកទុកវាយប្រហារអញ្ចឹងឯងសង្គ្រោះជាតិពិតប្រកបណាគេអត់មានមកវាយប្រហារមកជន់ចម្លែកអីចឹងទេព្រោះគេមានខួរក្បាលចេះគិតតែអាចោមសៀតនេះគឺរបស់ពួកអាសេបែបេហ្នឹងអាចោមសៀតណា បាក់ពួកឯងយកពួកឯងទៅវិញទៅកុំឯងជឿឲ្យដល់តាំងម៉ែឪឯងណាកូនចៅឯងនេះបំប្រឡំប្រឡំយកទៅវិញទៅតាមរបស់កម្មសខាមកយកទៅវិញទៅបាច់ចាំបន្ទុកប្រឡំប្រឡំឲ្យគេជឿរឿងដល់ដល់ម៉ែឪពុជសណ្ដានឯងទេណាអាសណ្ដានសេប៉េប៉េណោះយកក្បាលពួកឯងអូយអាកចាស់សេងសេងសេងគួយស្អីសេងគួននេះអាកចាស់ញៀមមករកអាទៅកូនជាមកប្រឡំខំគ្នាគឺអាដេរឆានអាឆ្កែកបីហ៊ុនសែនទេដែលវាយកអាមុតចន្ទថានេះយកមកយកមកបង្កប់នៅក្នុងសង្គ្រោះជាតិ ណាចាស់ឯងចេញក្លាមអញជេរទេណាអាមុតចន្ទថាសុំទោសម៉ែពេកអាមុតចន្ទថាវាជាកូនកបីហើយមិនបាច់ចាំទៅប្រឡំខ្លួនមួយកូនជាមេគេមើលឃើញអាកបីឯងបាច់ចាំប្រឡំទេណាឯងបាច់ចាំប្រឡំជាមួយវងគេទេវងពួកឯងគឺវងកបីឯងបាច់តាមមកប្រឡំខ្លួនជាមួយមួយកូនជាមកអាចោមដែរណាគេបិទភ្នែកក៏ឃើញក៏ឃើញឯងដែរខ្មៅឃ្លិចខ្មៅតែអញ្ចឹងអាចោមសៀតខ្លាន់ឯងក៏បសយដែរណា អ្វីដែលគេដឹងគឺក្លិនក្លិនស្អុយរបស់ឯងហ្នឹងអ្វីដែលគេដឹងគឺសម្ដីឯងដើម្បីតែមនុស្សខ្វាក់ក៏ដឹងដែរនៅសម្ដីដល់ថោកទាបរបស់ឯងហ្នឹងណាអាកបីណាពួកហ៊ុនសែនហែកអូក្បាលពួកឯងត្រឡប់ទៅវិញឯងបាច់មកបន្លំទេថាពួកឯងសង្គ្រោះជាតិបោវាយបហាសិទ្ធសង្គ្រោះជាតិខនចេះខនចុះដើម្បីណាដើម្បីប្រើចិត្តសាស្ត្ររំលាយគេអឺអញ្ចឹងកំចាត់គេហែងទៅមិនរួច ពួកអញមិនស៊ីបាយអង្គដោយពួកអីកណាពួកអញមិនមិនមិនខួរក្បាលជួនដោយពួកអីកណាពួកអញខួរក្បាលខ្មែរអញចេះគិតត្រឹមត្រូវណាណាពួកអាចោថោកទៀតយើងនៅតែដាក់ប្រាក់សាមកអស់ចិត្តពួកអីចំម៉ែអ្វីដល់វាវាចាំងភ្លើងមកឃើញមុខសចុះចង់ខ្លាចខ្លួនឯងមិនទេធ្វើមិនមើលវារឹកឈឹងនេះដាក់បើកភ្លើងនៅតែល្ងឹតវាចង់ខ្លាចខ្លួនឯងវាចាំងភ្លើងមកខ្លាំងពេកចង់ខ្លាចខ្លួនឯងណាបើចាំងភ្លើងមកបឡំបឡំបឡំ តាំងខ្លួនឯងជាអ្នកសង្គ្រោះជាតិមកវាយប្រហារសាមស៊ីខនចេញនេះចេញចេញចេញចេញចេញលោកគឹមសខាសង្ងំតែយកពើសង្ងំតែចំណេញអត់និយាយណាលោកគឹមសខាគឹមកូនគុំនឹងជាកូនគឹមសខាដៅវាយប្រហារសាប់បែបទាំងអស់បង្កើតបាក់ពួកដៅវាយប្រហារជាបចោលគេអត់និយាយណាក្បាលពួកឯងនឹងចេញមកជេរបចោលគេអត់និយាយដល់ពេលមិននិយាយមកនិយាយអ្នកដែលគ្រប់គ្រងកាពេកំពុកជេរនឹងមកនិយាយប្រពន្ធឲ្យឲ្យមកចោលប្រកាន់សើប្រពន្ធសិបកើប្រកាន់ ពួកជេសង្គ្រោះជាតិគេមិនមែនបង្កើតបកពួកជេទេសង្គ្រោះជាតិមានអ្នកគ្រប់គ្រងរាប់លានអ្នកក៏គ្រប់គ្រងគឺពលរដ្ឋខ្មែរគេមានមនសិការជាតិគេមានឧត្តមគតិគេមានខួរក្បាលចេះគិតគេជេក្បាលឯងចឹងឯងដឹងអត់សង្គមជាតិមិនប្រកាន់អ្នកគេទេប៉ុន្តែអ្នកគ្រប់គ្រងសង្គមជាតិស្អប់ខ្ពើមណាអង្គើថោកទាបរបស់ហែងណាអមុតចិនហាมันបាច់បកើតទេអ្នកគ្រប់គ្រងសង្គមជាតិមានច្រើនណាស់តែគេស្អប់ខ្ពើមនៅអង្គើថោកទាបរបស់ហែង តែឯងកំពុងតែប្រព្រឹត្តនេះកំពុងតែបង្ហាញឲ្យឃើញយ៉ាងច្បាស់ថាឯងគឺជាជនថោកទាបណាណាអាថោកទាបអង្គើឯងធ្វើនឹងថោកទាបសម្ដែងគេជេរទៀតណាអាថោកទាបគេឃើញទង្វើជនថោកទាបគេឃើញនឹងទង្វើរបស់ពួក CAP ពលរដ្ឋខ្មែរគេគ្រប់គ្រងសង្គ្រោះជាតិហើយហេនេះហេមកចេញវាយបហាមេគេគណៈបកគេគេបាយក្បាលហេអាថោកទៀតគេមានខួរក្បាលចេះគិតតើ ណាដែលបវៃបហានេះព្រោះគេអត់ខ្វល់ទេថាមេសង្គ្រោះជាតិយ៉ាងម៉េចទេគេគេផ្ដោតសេចក្តីទុកចិត្តណាគេគេផ្ដោតសេចក្តីទុកចិត្តទេហើយសង្គ្រោះជាតិបើសិនគេមិនផ្ដោតសេចក្តីទុកចិត្តគេមិនមែនមកចូលរួមអត់ឆ្នោតទេណាគេមិនមកអើយណាដោយសារណាគេឃើញទង្វើអាហ៊ុនសែនយ៉ាងម៉េចទៅបើគេមកសង្គ្រោះជាតិហើយចាំបើហេងមកបវៃបហាមករំលីសង្គ្រោះជាតិមិនមិនមិនមិនមិនត្រូវបំណងគេមិនគេជិះក្បាលម្ដាយហេងហ៎ហេងដឹងអត់គេមកភ្លើអញ្ចឹងអាហ្នឹងគេសពងក្បាលហេងណាហើយកុំបន្ទោសគេ យ៉ាសង្គមជាតិបង្កើតអ្នកជេហើយចាស់អំពើថោកទាបបើចង់មានកម្មសខាហ្នឹងបង្កើតក្រុមសាងប្រព្រឹត្តនៅអំពើថោកទាបមិនជេទេប៉ុន្តែប្រព្រឹត្តនៅអំពើថោកទាបដើរដើរសរសេរដើរខមមិនហ៎មិនចឹងចេញមកឲ្យបហាលាពណ៌សពបែបយ៉ាងតាំងពីមីតាំងពីមីកូនអើតាំងពីមីកូនពីក្បាលហ្នឹងចេញមកចុះចេញមកជំទាវជំតែងជេគេបបាយបហាគេមើលងាយពួកឯងអត់មានមាត់អីមក ហើយដល់ពេលខាងកូនចៅសំស៊ីអត់មានពាក់ព័ន្ធរឿងនយោបាយគ្មានគ្មានដឹងទេហើយអ្នកសូម្បីតែសមាជិកសង្គ្រោះជាតិថ្នាក់លើថ្នាក់ក្រោមគេមិនដែលទៅប៉ះពាល់លើក្រុមសង្ខាទេមានតែពួកហីហ្នឹងឯងគេមកចំតែងជេរគេហើយទៅចោលប្រកាន់ដឹងថាសង្គ្រោះជាតិមួយថ្ងៃមួយថ្ងៃគេខំតែធ្វើការណា ពួកគាត់ខំតែកើការអត់មានពេលសម្រាប់ទេប្រើគ្រប់វិធីដើម្បីស្វែងរកដំណោះស្រាយជួយជាតិជួយប្រជាជន តែពួកអាថោកទៀងឯងប្រើគ្រប់វិធីដើម្បីអង្គុយចាំចាប់កំហុសពួកគាត់ ហើយមានដៃជួយរកវិធីដើម្បីជួយមិនឲ្យមានការណាស្វែងរកដំណោះស្រាយជាតិហ៎ដៃជួយត្រូវសកម្មជនបន្តិចហ៎ចង់អាណាវាយបីបាក់បីគោមិនក្រោយតែពួកអាហិញនឹងដែលជួយពួកគាត់ហ៎តែអាហ៊ុនសែនណាជាក្រៅប្រទេសប្រើគ្រប់វិធីជួយបើអាហ៊ុនសែនណាអាហ៊ុនសែនណាវាបំបែកវាចំណាយលុយប្រមាណក៏ដោយវាអត់អាចបំបែកបានទេតែវាបែកបានតែសាក់ក្បាលពួកឯងហ្នឹងក្បាលពួកអាចោមរាយអស់ឯងហ្នឹង វាបែកទៅដល់ខ្លួនឯងយ៉ាមុស្ទីកានស៊ីនសេចក្តីស្នេហាខ្ញុំហ្នឹងហើយសេចក្តីស្នេហាมันអាចយកអ្វីមកបំបែកបានទេចង់ទឹកលួយក៏ដោយចង់កាត់សម្លាប់ស្លាប់យ៉ាងណាក៏ដោយអាក្តីស្រឡាញ់ហ្នឹងងាប់សុខចិត្តយកទៅជាមួយបានมันអាចអាណាមកបំបែកបានទេតែសេចក្តីស្នេហាបែកបានដោយសារតែវាអស់ក្តីស្រឡាញ់ហើយគណៈបកសង្គ្រោះជាតិដូចគ្នាអញ្ចឹងគឹមសខាដូចគ្នាអញ្ចឹងបើគឹមសខានៅតែស្រឡាញ់សំស៊ីគឹមសខាគឺជាមនុស្សតែមួយចង់អាហ៊ុនសែនយកមួយមកជប់ គប់ចំកដៅក្បាលយ៉ាងណាក៏ដោយប្រមាណក៏ដោយអត់ខ្វល់ទេសំខាន់ណាយើងកុំកុំអាត្មានិយមបើយើង ចង់បានអ្វីរបស់គេហើយគឺគេទិញក្បាលបានទេយើងកុំលោភលន់បើយើងស្រឡាញ់ជាតិយើងត្រូវតែហ៊ានលះបង់ណាយើងមិនមែនស្រឡាញ់ជាតិយកជីវិតពលរដ្ឋខ្មែរទៅលះបង់ឲ្យថាយើងស្រឡាញ់ជាតិបានអ្វីពីជាតិទេយើងលះបង់ខ្លួនអ្វីដែលខ្លួនឯងដើម្បីសម្លាញ់មនុស្សទូទៅពលជាតិបានហៅថាស្រឡាញ់ជាតិ មិនមែនលះបង់អាយុជីវិតពលរដ្ឋខ្មែរលះបង់កណាបកបេះបង់កណៃដើម្បីខ្លួនឯងគេថាស្រឡាញ់ជាតិអានេះគេថាមនុស្សអាត្មានិយមដោយហ៊ុនសែនរាល់ថ្ងៃនេះចឹងហ៎អាហ៊ុនសែនវាមានស្រឡាញ់ជាតិណាស្រឡាញ់ជាតិគេលះបង់សពតែទាំងតាំងជីវិតដើម្បីបំរើពលរដ្ឋខ្មែរមនុស្សជាទូទៅយើងលះបង់របស់ខ្លួនឯងម្នាក់ឯងដើម្បីមនុស្សទូទៅអានេះគេថាយើងលះបង់ដោយថាគេប៉ុន្តែមិនមែនវាជានាយករដ្ឋមន្ត្រីវាតាំងខ្លួនជាអ្នកស្នេហ៍ទេ ស្នេហាជាតិប៉ុន្តែលះបង់អស់ដើម្បីប្រយោជន៍វាលះបង់អាយុជីវិតខ្មែរលះបង់ទ្រព្យសម្បត្តិខ្មែរដើម្បីតែវាតាំងខ្លួនជានាយករដ្ឋមន្ត្រីអាហ្នឹងគេហៅថាមនុស្សក្បត់ជាតិអាត្មានិយមណាហើយដឹងអត់អាខ្មៅចន្ទថាអាខ្មៅទាំងចឹងអាឈាមកប់អាឈាមឆ្លៀងអាឈាមឆ្កែឯងអាឈាមឆ្កែឈួតឯងនេះនោះ ជំរាបសួរបងជំរាបសួរបងឆ្កែអាណិតឆ្កែអីចេះអីឆ្កែម្ដងមកអាណិតឆ្កែនិយាយតាមត្រង់ពួកឆ្កែអត់សម្បានដូចពួកអីចឹងទេអីអត់យឺឆ្កែឆ្ងាយណាស់សម្បីតែឆ្កែស្គួនក៏មានចរិតខ្លាំងក្រោជាងពួកអីហ្នឹងដែរណាឆ្កែឈួតណាវាដើរខំគេទៅត្រឹកប៉ុន្តែវាស្គាល់ផ្លូវត្រឡប់មកផ្ទះវិញស្គាល់ពូជសណ្ដានរបស់វាតែហែងនេះតាំងពីមើលខមមិនមួយមើលខមមិនមួយបានបានពលាសិនសាខ្ញុំសក់បែបចឹងទាំងអស់កូនវាចោមឡើយ ចប់សាភីម៉ែក្មេសូមមើលខមមិនមួយរបស់បងកំលីសិនជំរាបសួរបងស្ថាប័ន NGO ដែលបញ្ចេញមតិគ្រប់គ្រងគណៈបកនយោបាយណាមួយมันមានអ្វីខុសច្បាប់ទេ មានស្ថាប័ន NGO ជាច្រើនគ្រប់គ្រងនយោបាយ CPP នោះគ្មានអ្វីខុសឡើយនៅក្នុងនយោបាយពួកប្រចាំប្រទេស គេធ្វើធ្វើដូចគ្នា សហជីពមួយចំនួននៅសហរដ្ឋអាមេរិកគ្រប់គ្រងគោលការណ៍នយោបាយគណៈបកប្រជាធិបតេយ្យអាមេរិកកាំងគេគៀងកសហជីពសហ សមាជិកសហជីពគេឲ្យបោះឆ្នោតឲ្យអ្នកនយោបាយណាដែលធ្វើការផ្ដល់ប្រយោជន៍ឲ្យសង្គមនិងប្រជាជនក្នុងសហគមន៍មុតចន្ទាគួរមករៀនសូត្រម្ដងទៀតគួរឲ្យ ស្ដាយដែលស្ថាប័ន NDE ជួលមនុស្សមុតចន្ទាធ្វើការមិនចេះមើលការដឹកនាំលើស្ថាប័នដែលជួលខ្លួនឯងសោះប្រាក់ខែលោក មុតចន្ទាជាប្រាក់បង់ពន្ធរបស់ ប្រជាពលរដ្ឋអាមេរិកតាំង ប៉ុន្តែអាថោកទាបនេះវាមិនដឹងថាវាធ្វើការណាតែសម្រាប់ខ្ញុំមើលឃើញអាថោកទាបនេះគឺជាមនុស្សដែលកំពុងប្រើគ្រប់វិធីក្នុងការបំផ្លាញលទ្ធិជាធិបតេយ្យអាចោមរាយនឹងអាឈាមកប់អាឈាមឆ្លៀងអាឈាមឆ្កែឈ្មោះនឹងថាត្រូវហើយអានឹងវាយកច្បាប់ទៅជាទីវាលើកយកច្បាប់ឯណាមាត្រា16មាត្រា29យោងតាមច្បាប់ណាមាត្រាឥឡូវបើសិនជាវាយោងតាមច្បាប់ឥឡូវវាថាច្បាប់ព្រោះអីសុខខ្វះគេប្រើច្បាប់ម៉ែអីវា ណាស្រុកខ្មែរគេប្រើច្បាប់ម៉ែវាបើថាច្បាប់ម៉ែវានៅស្រុកខ្មែរមានចឹងមិនចឹងមិនយោងតាមមាត្រា16និង29បើអញ្ចឹងអាអ្នកគ្រប់គ្រងណាសហជីពដែលចេញមកគ្រប់គ្រងម៉ណែតនោះដែលមានប្រមាណសហជីពណាចាំខ្ញុំខ្ញុំអានទីខ្ញុំអានស្រាមសាទៀតបើអញ្ចឹងអាសហជីពនោះបើអាមុតចន្ទថានោះវាហ៊ានចេញមករិះគន់នេះវាហ៊ានចេញមកនិយាយឥឡូវខ្ញុំនិយាយតែប៉ុណ្្នឹងវិញប៉ុន្តែអាថោកទៀតនេះអាមុតចន្ទថានេះអាកបីមួយនេះវាហ៊ានចេញមកថាឲ្យតែ អ្នកប្រជាធិបតេយ្យទេ វាហ៊ានចេញមកថាឲ្យខាងឯគណៈបកប្រជាជនទេវាចេញមកវាយប្រហារតែសង្គ្រោះជាតិបើចឹងអាថោកទាបនេះគឺជាមនុស្សរបស់ហ៊ុនសែនវាក្រៅគ្រប់វាប្រើគ្រប់វិធីដើម្បីវាយបំបែកវាយបំបែកសង្គ្រោះជាតិវាអត់មានខ្វល់ថាធ្វើទៅ ធ្វើឲ្យប្រជាពលរដ្ឋឬប្រទេសជាតិរងនូវផលប៉ះពាល់មិនទេសំខាន់វាមានអំណាច ជាមួយខ្ញុំយកឈ្មោះសហជីពដែលគ្រប់គ្រងអឺម៉ាណែតមិនចឹងឲ្យអាឆ្កែហ្នឹងវាបង្វល់ក្បាលវាឲ្យទៅមើលវិញបើហែងគាត់បើហែងហ៊ានទៅរិះគន់ពួកនោះហេដែលចេញចេញមកគ្រប់គ្រងម៉ាណែតនោះសហជីពដែលចេញគ្រប់គ្រងម៉ាណែតហ្នឹងបើបើបើក្បាលហែងគាត់បើណាអាមុតចន្ទថាអញគឺជាអ្នកគ្រប់គ្រងគណៈបកប្រជាជាតិ ថ្នាក់ដឹកនាំសង្គ្រោះជាតិគាត់អត់មានសិទ្ធិនិយាយតែអញមានសិទ្ធិនិយាយសំពងក្បាលឯងម៉ែកូនអញសំពងក្បាលឯងណាអាមុតចន្ទរាយើងអត់មានស្អីនេះយើងក្នុងនាមជាពលរដ្ឋណាព្រោះយើងអត់ចង់ឲ្យអាពួកអាខាពលរដ្ឋចំរាំឯងយើងជាមួយខ្មែរនេះហើយឯងកុំភ្ជាប់ពួកអញទៅសង្គ្រោះជាតិអញមិនមែនទេអញជាអ្នកគ្រប់គ្រងឯងកុំភ្ជាប់អញជាអ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិ អញគ្រប់ថ្នាក់ដឹកនាំសង្គ្រោះជាតិហើយនិយាយប៉ះថ្នាក់ដឹកនាំសង្គ្រោះជាតិដែលជាអញស្ដីសង្ឃឹមចុងក្រោយរបស់ប្រជាពលរដ្ឋខ្មែរអញសំពងក្បាលហើយណាអាចុយរាយណាក្នុងនាមយើងជាខ្មែរខ្ញុំអត់ចង់ឲ្យពួកអាចកែស្គួតអស់នឹងមករញ៉េរញ៉ៃវាយប្រហាផ្នែកបបែកមើលឥឡូវសំសុភីម៉ែក្មេងសូមអានឈ្មោះសហជីពដែលកំពុងតែគ្រប់គ្រងឈ្មោះសហជីពហ្នឹងឲ្យបើកមើលទៅក្នុង page របស់លោកមនោទេគាត់បង្ហោះណាមានសហជីព សម្ព័ន្ធសហជីពអភិវឌ្ឍការងារកូនខ្មែរសហជីពកម្ពុជាសហភាពសហជីពកម្ពុជាអាស៊ានសហភាពសហជីពយុវជនកម្មករកម្ពុជានឹងឈ្មោះសហជីពតែចូលទៅគ្រប់គ្រងចូលទៅគ្រប់គ្រងសម្ដីហ៊ុនសែនណាសហជីពយុវជនកម្ពុជា សហជីពកម្ពុជា ជាតិកម្ពុជាសហព័ន្ធសហជីពកម្ពុជាអាស៊ានសហជីពមនុស្សមនុស្សថ្លង់និងជនពិការនឹងសិតតែជាសហជីពដែលចូលទៅគ្រប់គ្រងតើអាចឆ្កែមុតចន្ទាអីណាកុំហៅវាឆ្កែហៅវាដេរឆានតើអាដេរឆានមុតចន្ទាអីហ្នឹងហ៊ានទៅរិះគន់ហ៊ានទៅប្រឆាំងហ្នឹង អញសួរក្បាលអាឆ្កែអាឆ្កែឯងតែឯងហ៊ានទៅប្រឆាំងហ៎ឬឯងខ្លាំងជាមួយតែអ្នកគ្រប់គ្រងសង្គមជាតិឯងគ្រប់គ្រងជាមួយតែអ្នកដែលថាកំពុងតែរងគ្រោះដោយជនផ្ដាច់ការអាឆ្កែអង្គេស៊ីអាតៃហោងឯងខ្លាំងជាមួយតែជាមួយតែបងប្អូនដែលកំពុងតែរងគ្រោះបើចឹងលោកប្រធានកម្មសខាលោកត្រូវមានចំណាត់ការ បើលោកអត់មានចំណាត់ការទៅលើអាជនថោកទាបអស់នេះទេណាលោកកំពុង តែយកដុំលាមកដាក់ក្បែរខ្លួនលោកហើយជុំនិយាយចឹងហើយកុំចោទតែគេជេរគេលាពណ៌គេអីកុំចោទដោយសារលោកខ្លួនឯងទេយកដុំអាចទៅដាក់ក្បែរខ្លួនហើយក្មេងលោកកឹមសកាលោកកឹមសកាក៏មិនមែនយកដុំអាចដាក់ក្បែរខ្លួនគាត់កំពុងតែទូលដុំអាចត្រឹមត្រូវកំពុងយកដុំអាចទៅដាក់នៅក្បែរខ្លួនលោកកំពុងតែទូលដុំអាច អង្គុយទូលឡើយអត់មានឃើញរកវិធីអីជួយទេសកម្មជនគេវាយបីក្បាលបីក្បោងជាប់គុកជាប់ច្បាប់ក្រុមអាតៃហោងអីដែរមានជួយពួកគាត់ទេដែរសួរសុខទុក្ខគាត់មួយម៉ាត់ទេពេលគាត់ស្លាប់តែមានផ្ញើលិខិតទៅថ្លែងទៅចូលទៅចូលរួមរំលែកទុកគាត់ណាមកឃ្លីហ៎អត់មានអាចុយមរៃណាចូលរួមរំលែកទុកគាត់ទេប្រើតែគ្រប់វិធីអង្គុយសង្កត់រកចាប់កំហុសកំហុសនេះកំហុសនោះ អារឿងមិនពិតក៏យកមកសរសេរបំភ្លៃអតីតកាលពិតណាបំលែងសពបែបយ៉ាងដូចមកអាថោកទៀតពួកឯងក៏ថោកទៀតម៉េចហ្នឹងឯងនយោបាយថោកទៀតរបស់ឯងបំរើជនផ្ដាច់ការហើយឯងគិតថាឯងហ្នឹងគឺជាអ្នកលទ្ធិប្រជាធិបតេយ្យឯងចំណុចកន្លែងណាដែលឯងមើលទៅវាមិនឃើញពាក្យថាប្រជាធិបតេយ្យឃើញតែឯងបំផ្លាញអញជេរបើប៉ុណ្្នឹងមិនស្មើនឹងអំពើថោកទៀតដែលឯងកំពុងធ្វើទេសម្ដេចអញបើប៉ុណ្្នឹងអត់ អត់ថប់មកសម្ដីហែងអំពើហែងធ្វើទេសម្ដីយើងថោសាទង្វើថោរបស់វានឹងតើសម្ដីអំពើវាថោថោសម្ដីថោទៅតាមជីគ្នាហឹមសត្វតែចេះសត្វតែចូលអាខ្លួនឯងប្រព្រឹត្តថោកទៀតមិនអត់គិតទេបើហែងគ្រាន់បើហែងហ៊ានចេញទៅរិះគន់សេះប៉ែប៉ែហែងគ្រាន់បើហ៊ានហ៎ ម៉ាំងពេកបើបើវាទៅពីគុនសេពេពេស្មើគេឲ្យធ្វើឆ្កែបង្កើគេទៀតឯអាថោកទៀតនោះទាត់ក្បាលចោលហ្នឹងឆ្កែអានោះគឺឆ្កែគេទុកវាប្រើដើម្បីបំបីបំបាក់ហ្នឹងឯងហើយខំតដហើយខំតដខ្យល់ជួយហ៊ុនសែនឃើញហ៊ុនសែនដល់ដើរដល់ដល់ផ្លូវតល់ច្រកខ្លាំងមែនទែនហើយខំតដជួយហ្នឹងហើយហើយតដជួយសម្បើមណាស់ខ្ញុំនឹកឃើញហើយខ្ញុំនឹកឃើញខ្ញុំនឹកឃើញខ្ញុំនឹកឃើញភ្លេចលើខ្ញុំសុំនិយាយតិចណា អញ្ចឹងពេលនេះដាំទៅគឹមសខាក៏នឹកឃើញណាបើសិនឥឡូវហ្នឹងបរទេសគេកំពុង តែ ជួយ សង្គ្រោះជាតិហើយហ៊ុនសែនកំពុងតែតល់ច្រកហើយបើសិនជាគឹមសុខាចង់បំបែកខ្លួនណាឬក៏ចង់ទាត់រកសំអាស៊ីចេញណាពីពីពីឆាកនយោបាយតែអ្វីតាមយន្តហាណូយហ៊ុនសែនចង់បានណាគឺបរទេសគេនឹងអស់ power នឹងជួយយើងហើយគេអស់នឹងជួយយើងហើយព្រោះយើងអ្នកមិនចង់ឲ្យគេជួយណាពីព្រោះសង្គ្រោះជាតិមានសំរងស៊ីកឹមសខាទៅពេលខ្លាំងហើយណាហើយគេជួយគេជួយមិនជួយ សង្គ្រោះជាតិទេគេជួយពលរដ្ឋខ្មែរដែលបោះអស់ឆ្នោតឲ្យសង្គ្រោះជាតិហើយបានមានសម្លេងខ្លាំងហ្នឹងហើយបើសិនជាលោកកឹមសខាទាត់លោកសំរងស៊ីចេញពលរដ្ឋអត់ទៅជាមួយទេ ពេលណាពលរដ្ឋអត់ទៅជាមួយទៅបោះឆ្នោតគឺចាញ់គេ អញ្ចឹងគ្មាន គ្រូអាចារ្យទេវតាណាបរទេសមកពីណាជួយយើងបានទេ គឺគឹមសខានឹងហើយ គឺធ្វើឲ្យជីវិតខ្មែរប្រទេសខ្មែរធ្លាក់ក្នុងកណ្ដាប់ដៃយួនបន្ត ទៅទៀតបរទេសគេអាចជួយបានទេអញ្ចឹងហើយកុំដើរតាមគោលនយោបាយអាយួនហាណូយចង់ផ្ទាត់លោកសំរងស៊ីចេញមិនឲ្យលោកសំរងស៊ីចូលឆាននយោបាយដោយពួកអាឈាមថ្មីអាឈាមថោកដែលវានិយាយណាមកវាយប្រហារសិតថាសំរងស៊ីចាស់ហើយម្ដុំលាចេញឲ្យទៅអ្នកក្រោយអីណា កុំយកអាភាសានឹងមកនិយាយទៅអត់រួចទេគ្រូពោះសំរងស៊ីទោះជាគាត់ចាស់យ៉ាងណាក៏ដោយប៉ុន្តែគាត់មិនទាន់បានមានឱកាសបញ្ចេញសលទ្ធភាពបញ្ចេញថ្មីរៃរបស់គាត់ឲ្យពលរដ្ឋណាគឺទុកចិត្ត100%ឯងឥឡូវទុកពលរដ្ឋជឿទុកចិត្ត100%ហើយនឹងទង្វើរបស់គាត់នឹងការដឹកនាំរបស់គាត់គណៈបានប៉ុន្តែពលរដ្ឋមិនទាន់បានឃើញថ្មីដៃរបស់គាត់ដែលគាត់ឡើងទៅកាត់អំណាចអាកន្លែងហ្នឹងដែលគេតាខ្ញុំក៏ដោយខ្ញុំចង់ឲ្យគាត់ទៅមិនមែនទេ ណាដល់ដឹកដឹកទៅទៅទៅទៅកាន់ទៅកាន់ដឹកដឹកមកប្រទេសឲ្យរៀបចំច្បាប់រៀបចំត្រឡប់បានត្រឹមត្រូវហើយបើសិនជាលោកកឹមសកាឯងមានកំណត់ដោយពួកអាឈាមផោកអាឈាមថ្មីហ្នឹងណាអញ្ចឹងទេអត់អាចឈ្នះគេបានទេហើយកុំតាំងខ្លួនឯងជាអ្នកនយោបាយកុំតាំងខ្លួនឯងជាអ្នកស្នេហាជាតិកុំបោកពលរដ្ឋតទៅទៀតមែនទេពូជសន្តានរបស់កឹមសុខៃមិនស្នេហាជាតិទេគឺយកនយោបាយធ្វើជាអាជីពមើលហ្នឹងហើយ ហើយខ្ញុំនិយាយនេះមិនមែនសង្គ្រោះជាតិឲ្យនិយាយណាកុំកុំវាយប្រហារសង្គ្រោះជាតិណាខ្ញុំគាំទ្រគ្រប់គ្រងតែខ្ញុំនិយាយនេះខ្ញុំមិនចង់ឲ្យលោកកឹមសុខាបែកចេញទៅណាខ្ញុំមិនចង់ឲ្យលោកកឹមសុខាសំរងស៊ីបែកចេញពីគ្នាហើយក៏ខ្ញុំចង់ឲ្យផ្ដោតគេទៅយុលោកកឹមសុខាអីនេះឲ្យគេគ្រប់គ្រងបន្តទៅទៀតកុំធ្វើគេជះគេធ្វើគេជះគេគេតយើងមិនចោទគាត់ទេប៉ុន្តែឲ្យគាត់បង្ហាញចំហគាត់មកឲ្យគាត់បង្ហាញចំហគាត់មកកុំឲ្យគេចោទឥឡូវបង្ហាញចំហគាត់មកចាត់ការអាមខានឹងចេញមក បើមិនគាត់មិនចាត់ការទេស្មើនឹងគាត់គ្រប់ត្រស្មើនឹងគាត់ឲ្យអាចអាអាអាដេរឆាននឹងធ្វើបើសិនមួយទៀតថាចាត់ការមុតកន្ថានឹងទេមួយទៀតបើសិនជាគុំសកាទៅប្រហែលប្របាក់ខ្លួនចេញពីសង្គ្រោះជាតិណាក៏បរទេសអត់អាចជួយយើងបានដែររាល់ថ្ងៃនេះហ៊ុនសែនតល់ច្រកដោយសារតែ សង្គ្រោះជាតិណាកុំភ្លេចកន្លែងហ្នឹងកុំភ្លេចណាបើសិនជាលោកគឹមសខាបោះបង់សង្គ្រោះជាតិចោលឬចង់ទប់សំរងស៊ីចោលអញ្ចឹងទេ មានអាណាជួយខ្មែរយើងបានទេអញ្ចឹងបងប្អូនខ្មែរកុំជឿអ្នកនយោបាយថោកទាបជុកនយោបាយធ្វើជាជីពដោយបាក់ពួកខាងពួកអាមុតចន្ទថាពួកអាឈាមឈឿងអាឈាមថោកអាឈាមថ្មីកុំជឿឲ្យសោះពួកអានេះវាអត់អាចឈ្នះហ៊ុនសែនបានទេវាគ្រាន់តែវាយប្រហារបំបីសង្គមជាតិទៅទប់ជើងក្រែឲ្យហ៊ុនសែនតែប៉ុណ្្នឹងឯងនយោបាយវាហ្នឹងវាអត់អាចធ្វើអ្វីឈ្នះទេចាក្នុងយើងយើងខ្មែរយើងធ្វើការប៉ុណ្ណាយើងមានស្រីសង្ឃឹមហើយ ណាយើងមានក្តីសង្ឃឹមហើយយើងឃើញអាហ៊ុនសែនតល់ច្រកហើយគេកំពុងមមាញឹកធ្វើការជាតិអន្តរជាតិដើម្បីជួយសង្គ្រោះជាតិយើងហើយបើសិនជាគឹមសខាដើរខុសគន្លងនឹងបន្តិចចេញ ពីគុកមកឬយ៉ាងម៉េចក៏ដោយទាត់អង្គសំស៊ីចោលគឺចប់គឺចប់ទាំងអស់គ្នាចាប់ជាស្ថាប័នបាញ់និយាយអីទេតតាំងតោមួយតែកាប់គ្នាទៅនៅស្រុកខ្មែរហ្នឹងតែកាប់អានេះអនុបាយលោកក្បាលហ្នឹងទៅជួយខ្ញុំហើយមិនបាច់ចាំតកូនតចៅតស៊ូទៅទៀតតស៊ូយ៉ាងណាក៏ដោយយូនវាសម្រាប់តគ្នារហូតវាឲ្យយើងរស់ឯង ពួកវាស្គាល់ហើយវាដឹងវាដឹងយុទ្ធសាស្ត្រខ្មែរអាហ្នឹងណាខ្មែររួមខ្មែរឆ្នេះអញ្ចឹងទៅវាបំបែកប្រហូតវាបំបែកយុទ្ធសាស្ត្រវាដឹងតែបំបែកយុទ្ធសាស្ត្រវាដឹងតែយកទៅទិញក្បាលខ្មែរថោកថោកអញ្ចឹងដោយអាវុធចន្ទថាដោយអាពួកអាឈាមឈឿនឈាមថោកឈាមតក់អញ្ចឹងណាអីបើចាំតសុខតតស៊ូតទៀតទេសម្រាប់នាំឲ្យគេចាប់ដាក់គុកដាក់ច្បាប់ទៀតទេរួមតាមតាកម្មសខានឹងមុតចន្ទថាអ្នកណាជាមេហេតុអ្វីក៏កម្មសខា បណ្ដោយឲ្យមុតចន្ទថាធ្វើដូច្នេះហើយម្យ៉ាងទៀត បើអស់និស័យហើយហេតុអីមិនលើកលែងមិនលាលែងពីតំណែងទៅគូសំណួរនេះល្អណាស់ល្អមែនទែនជីវន ខ្មែរសួរនេះគឺខ្ញុំពេញចិត្តមែនទែនថាម៉េចតើគឹមសុខានិងមុតចន្ទាជានរណាហេតុអ្វីក៏គឹមសុខាបណ្ដោយឲ្យឆ្នាំណាក្របហ្នឹងអី អាចដែករត់រអាចគឺថាអាចដែករត់រមិនដែកខ្ញុំខ្ញុំអត់ចង់វាយប្រហារលោកកឹមសុខា លោកកឹមសុខាគាត់បានថាម៉េចសម្លុតមិនលក់មិនទិញសម្លុតមិនខ្លាចលើ4ឆ្នាំហើយបណ្ដោយពួកអាឆ្កែអាឈាមឆក់អាឈាមឆ្លឿងអាឈាម ទេតឆាហ្នឹងហើយថាសង្គ្រោះជាតិបានតាមចិត្តគាត់អត់មានមាត់ទេអាម៉ាក់រហូតឥឡូវគិតមើលតែពីមួយម៉ាត់ទេអាចដែករត់រមេដែកខ្ញុំសុំប្រើពីមួយម៉ាត់ប៉ុណ្្នឹងឯងពួកជាគាត់ដែររត់រមេដែក បើសិនជាគាត់តែយកអារូបមន្តគាត់ណាលក់មិនសម្រាប់នឹងខ្លាចលក់មិនទិញសម្រាប់ខ្លាចយកមកប្រើអារូបមន្តដែលគាត់បង្កើតខ្លួនឯងយកមកប្រើមិនមែនដល់4ឆ្នាំនេះទេមានតែគេចេញមកតវ៉ាកុំមាត់ដោះស្រាយតាមសន្តិវិធីកុំមាត់កុំមាត់ទៅធ្វើអ្វីទាំងអស់ឃើញពួកអូននឹងវាចេញមកវាយបហាអត់អូលោកសាម៉ូស៊ីនិយាយឲ្យតែគេចាប់នៅស្នេហាចិត្តតាគុកនិយាយដល់សាអញ្ចឹងនិយាយខ្លាចម៉ែនៅតាមយល់តើអាមុចចន្ទថានោះឈួតចំហើយអាតៃហោងនឹងអានោះឈួតចំហើយណា រហូតដល់យូរយូរយូរយូរទៅជាការរំលាយសង្គ្រោះជាតិនឹងអត់ពាក់ព័ន្ធជាមួយនឹងលោកប្រធានកម្មសខាមិនដឹងជាវាយកស្អីមកគិតណាអាចុយម្ដាយនឹងវាយកស្អីមកគិតវានិយាយយូរយូរអាភ្លើនឹងហ្នឹងហើយបើសិនជាលោកកឹមសខាហ្នឹងយករូបមន្តគាត់ដែលគាត់ស្រែកតោកតោកតោកតោកសន្លឹកបន្តិចមិនខ្លាចណាឲ្យមានភាពក្លាហានបន្តិចណាគឺពលរដ្ឋងើបមកប្រងព្រាតបាត់ទៅហើយអត់មានសង្ងំតាមគាត់តែគេងើបហើយមានអីកុំមាត់ ធ្វើដោះស្រាយតាមសន្តិវិធីឥឡូវសន្តិវិធីស្អីសន្តិវិធីស្អីឥឡូវនយោបាយនយោបាយអាតឡាការវាក៏លុកឡើងវិលក៏លុកឡើងវិលវានិយាយតាមដែលវាចង់ឃើញវានិយាយតាមវានឹកឃើញវាអត់ដឹងថាត្រូវច្បាប់ឬខុសច្បាប់ឬអាតឡាការវាមិនដែលយកច្បាប់ណាមកមកមកមកកាត់ក្តីណាវាយកតែច្បាប់ភ្លេចតែមាត់ច្បាប់មកពីហាណូយមកកាត់ក្តីហ្នឹងហើយអាចោពុទ្ធចន្ទថាណាហែងហែងថាលោកសំលោករងសឿងខុសច្បាប់ហែងហែងមិនក៏និយាយព្រោះអាតឡាការបងយកច្បាប់ពីហាណូយមកកាត់ក្តីនោះហ៎អាថោទៀត ម្ដងថាក្រុមសិក្ខាខុសច្បាប់ម្ដងថាក្រុមសិក្ខាអត់មានពាក់ព័ន្ធទេហើយមិនក៏មិននិយាយផងអារឿងហ្នឹងអឺសំដីវាបងប្អូនចូលរួមស្ដាប់មើលរាល់រាល់សំដីវាហើយនឹងសំដីរបស់គណៈបកប្រជាជនណាដូចគ្នាគឺសំដីតែមួយឯងប្រៀបធៀបមើលទៅរាល់សម្ដីវានឹងសម្ដីរបស់គណៈបកប្រជាជនអត់ខុសគ្នាទេបើចឹងយើងមិនបាច់ឆ្ងល់ទេតើអាមុតចិនថាជានរណា បើអញ្ចឹងបើលោកកឹមសុខាមិនចាត់ការអាថោកទាបនឹងទេមិនចាត់ការអដេរឆានឹងទេណាស្មើនឹងលោកចូលរួមជាមួយអាថោកទាបនឹងខ្ញុំគាត់នឹងជម្រាបលោកមួយម៉ាត់ចឹងហ៎បើចឹងកុំបន្ទោសគេថាគេជេរគេចោទគេបោកគេថាអីហ្នឹងកុំកុំកុំបន្ទោសបងប្អូនខ្មែរកុំបន្ទោសលោកកឹមសុខាគាត់អត់អាចអត់អាចទាត់ក្បាលអាចោមរាយនឹងបានទេព្រោះអាចោមរាយនឹងហើយហេតុអីណាហេតុអីចោមរាយអាមុតចន្ទថានឹងហើយគឺវាជា មនុស្សបោះផ្សេងប៉ែប៉ែ ធ្វើការជាមួយគ្នាដើម្បីតែបំបែកបាក់ហើយពួកអាចោមរ៉ែហ្នឹងហើយគេយកនយោបាយធ្វើជាអាជីពណាវាមិនមែនអ្នកស្នេហាជាតិប្រកាសលះបងពិតប្រកាសទេបងប្អូនជឿខ្ញុំទៅពួកអាចោថោកទាបអស់នេះនោះបើចឹងសរុបសេចក្តីមកបើចឹងបានន័យថាអាមុតចន្ទាហ្នឹងគឺគណៈបកប្រជាជនគេដាក់វាមកដើម្បីឲ្យគ្រប់គ្រងលោកកឹមសុខាមិនចឹងចឹងអាថោកទាបនេះវាកំពុងតែប្រើគ្រប់វិធីក្នុងការបំបែកណាក់កំតិចសង្គ្រោះជាតិ ហើយគិតថាពលរដ្ឋខ្មែរល្ងងអាថោកទៀតណាបែកមុខចិត្តណាពួកចាំមកខ្ញុំថានឹងឲ្យលោកកឹមសខាឲ្យហ៊ានក្លាហានបើមើលអាមុតចន្ទថានឹងវានិយាយអ្វីខុសដាក់ក្បាលវាបស្័យជើងទៅដាក់វាផាំងផាំងទៅបើត្រឹមជាមួយអាមុតចន្ទថាមានហ្នឹងកន្លែងណាភាពក្លាហានរបស់គាត់ដល់ដែលគាត់ថាសរុបបន្ទិញលក់បន្ទិញសរុបមិនខ្លាចទៅខ្ញុំអត់មានភ័ស្តុតាងទេដែលថាលោកប្រធានកឹមសខាស៊ីលុយហ៊ុនសែនខ្ញុំអត់ហ៊ានចោទគាត់ទេណាដោយសារឥឡូវគាត់នៅក្នុងឯថាគំនាប គំនាបនៃគំនាបរបស់ជនផ្ដាច់ការអញ្ចឹងយើងអត់មានផ្ោះតាំងយើងអត់ខ្ញុំអត់ហ៊ានចោទគាត់ទេក៏ប៉ុន្តែគាត់អត់ត្រូវបណ្ដោយអាជនថោកទាបនេះវាមកធ្វើជួភ្លៀងគាត់អាចចេញមកនិយាយប្រឆាំងណាតាមរយៈសំណេរគាត់ប្រឆាំងនឹងអ្វីដែលគាត់ចេញមកបន្តបន្តហ្នឹងអញ្ចឹងគាត់ត្រូវចេញមកគាត់ត្រូវចេញហ៊ានបដិសេធនឹងសម្ដីអាមុតចន្ទាហ្នឹងថាអត់ទទួលស្គាល់អាស័ព្ទនឹងទេ ថាអាដេរិឆានឹងមិនមែនជាអ្នកនាំពាក្យរបស់គាត់ទេគាត់អាចចេញមកបដិសេធរឿងផ្សេងបានចុះគាត់អាចចេញមកបដិសេធនឹងសម្ដីអាមុតចន្ទានឹងបាន ដើម្បីបង្ហាញថាអានេះមិនមែនអ្នកនាំពាក្យរបស់គាត់ទេដែលវាចេញមនសិរគឺជាការទទួលខុសត្រូវរបស់វាវាមិនមែនជាមនុស្សរបស់គាត់ទេហើយឈប់ឲ្យវាទៅចូលថតចិត្តនឹងបើគាត់អត់មានចំណាត់ការលើអាថោកទៀងទេស្មើនឹងគាត់ចូលរួមជាមួយបើចឹងរាប់ឆ្នាំប៉ុណ្ណឹងអីហ្នឹងគាត់ធ្វើឲ្យប្រជាពលរដ្ឋអត់ជំនឿលើគាត់អាហ្នឹងមិនរាប់ឆ្នាំតែប៉ុណ្ណឹងហ្នឹងយ៉ាតើធ្វើបោះកឹមសថាត្រូវតែគ្នាជាមួយពួកអាខ្មោចឆៅអស់ហ្នឹងហ្នឹងពួកអាខ្មៅទាំងចឹងអស់ហ្នឹងហ្នឹងណាមិនដឹងហ៎ ហើយកុំតាំងខ្លួនជាអ្នកស្នេហាជាតិកុំយកសង្គ្រោះជាតិទៅដីអោបទៀតណាឈប់ណាកុំខឹងកុំខឹងគេតែគេចេញមកជេរកុំខឹងកុំកុំខឹងពលរដ្ឋខ្មែរបើពលរដ្ឋខ្មែរចេញមកជេរកុំខឹងពួកគេឈឺចាប់យកសង្គ្រោះជាតិយកទៅដេកអោបអត់មានធ្វើអ្វីទាំងអស់ហើយដល់គេនៅក្រៅប្រទេសខំប្រឹងធ្វើវាយកកំហុសដាក់ឲ្យគេហើយយើងធ្វើកម្មទៅផ្ទៃប្រធាននឹងមកឲ្យមកដេកអោបទៅអីហ៎អើហ៊ុនសែនកង្វល់ខ្មែរបានតាមចិត្តហើយតាមខ្លួនជាប្រធានចង់ហ្នឹងអា អូខេហ្នឹងហ่ะថ្ងៃនេះគឺខ្ញុំចង់ឆ្លើយតបទៅអាថោកទៀបមុតចំថាណាអាថោកទៀបឯងបើហែងចេះលើកយកច្បាប់បងនិយាយឯងយកច្បាប់ហ្នឹងទៅរិះគន់ខាង CPP ផងឯងមើលសហជីព CPP វាចេញមកគ្រប់គ្រងម្នាយដឹកមានប្រហែលសហជីពឯងហ៊ានលេចក្បាលទៅរិះគន់ណាឯងត្រូវហ៊ានរិះគន់ផង អាមាត្រា16 29ស្អីឯងហ្នឹងច្បាប់ម៉ែវារបស់ឯងហ្នឹង ហើយហ៊ានរិះគន់ទេហើយហ៊ានរិះគន់សាជីបនោះដែរដែលចេញតែគ្រប់គ្រងអាម៉ណែតនោះហើយហ្នឹងអាជីពក៏អាជីពអាជីពហើយរិះគន់នោះផងហើយកុំខ្លាំងជាមួយអ្នកវិជាថាបតៃហើយកុំខ្លាំងជាមួយតែសកម្មជនរបស់គណៈបកសង្គ្រោះជាតិអាឈាមជើងនឹងវាអត់ហ៊ានរិះគន់សហជីពនឹងទេវាខ្លាចអត់គេយកលុយញាត់មាត់វាគេខ្លាចគេធាក់ក្បាលវាចេញឈប់បានធ្វើឆ្កែបម្រើយួនទៀតយល់អត់ធាក់ទ្រាំអីខ្លួនសម្រាប់ណាខ្ញុំមកខ្ញុំទៅចាក់បំផុត ក៏ប៉ុន្តែយើងឃើញវាអយុត្តិធម៌ពេកណាអាថោកទាបនេះវាចេញមកតែបំពេញយើងឃើញយើងមើលខាងគណៈបកប្រជាជនណាវាហ៊ាននិយាយប៉ះពាល់ទេវាអត់មានដែរជួយ ទៅលើណាសកម្មជនឬបងប្អូនខ្មែរយើងណាបើបងប្អូនអ្នកខាងសង្គ្រោះជាតិដែរដែលគាត់រង គ្រោះដែរឃើញអាចឆ្កែនឹងចេញចេញប្រើពាក្យមួយម៉ាត់អីណាលើកទឹកចិត្តគាត់ដែរដែលគាត់រងគ្រោះសពបែបយ៉ាងត្រូវគេធ្វើបាបគាត់ហ្នឹង ប៉ុន្តែមួយថ្ងៃមួយថ្ងៃឃើញវាចេញមក comment សរសេររិះគន់តែថ្នាក់ដឹកនាំសង្គ្រោះជាតិឲ្យគាត់ខំប្រឹងធ្វើការមានថ្នាក់ដឹកនាំខ្លះគាត់អាយុច្រើនច្រើនហើយប៉ុន្តែគាត់នៅតែខំប្រឹងធ្វើការឲ្យទៅត្រុកជាពិសេសគឺលោកប្រធានសំរងស៊ីធ្វើដំណើរពីមួយកន្លែងទៅមួយកន្លែងនឹងថ្នាក់ដឹកនាំដទៃទៀតពួកគាត់ចាស់ចាស់អស់ហើយគាត់ធ្វើដើម្បីអ្នកណាដើម្បីខ្មែរដើម្បីប្រទេសជាតិតែអាថោទៀតនោះវាលក់ក្បាលវាសងំនៅ ក្នុងស្រុក អង្គុយសង្គប់ចាំចាប់កំហុសអីក៏ថោកទាម៉ែអាហែងហ៎អាមុតចន្ទថា អាហែងនេះក៏ថោកធ្វើម៉ែអាចៃម្ដាយអំពើឯងថោកទៀតជាងសម្ដីអញ100ដងទៀតណាអាថោកទៀតណែឯងទុំពួកឯងណាពួកឯងឈប់ចងលេះអូគេបកាយជេបកាយជេអើពួកឯងបកាយជេដល់សារឯងខួរឯងវាអន់អញ្ចឹងបានអញទៅជេខួរឯងវាចោលមកសៀតអញ្ចឹងបានអញទៅជេ ខួរហែងវាខួរយួនកប់ស៊ីជំរឿខ្ញុំខួរក្បាលហែងចឹងបើអញ្ចេះអញ្ចេះយួនដែរមិនចេះហែងណាអញ្ចេះយួនណាអូខេណាបើចឹងខ្ញុំគួរសុំឲ្យបងប្អូនធ្វើការពិចារណារីគិតណាហើយយើងត្រូវតែ ណា យើងត្រូវតែចេះប៉ុន្តែខ្ញុំមើលឃើញខ្ញុំឃើញបងប្អូនណាបងប្អូនខ្មែរនៅក្នុងស្រុកខ្មែរគាត់មានការណាបែងចែកបានច្បាស់ល្អណាស់រវាងអ្នកល្អនិងអាក្រក់ហើយខ្ញុំក៏សូមជូនពរដល់បងប្អូនខ្មែរទទួលបានការជោគជ័យក្នុងការសម្រេចចិត្តជ្រើសរើសយកគណៈបក ដែលនាំមកនៅសុខសន្តិភាពនិងការផ្លាស់ប្ដូរមួយពិតប្រាកដសម្រាប់បងប្អូនឥឡូវនេះយើងឃើញភាពអយុត្តិធម៌កើតមាននៅក្នុងសង្គមខ្មែរកាន់តែខ្លាំងទៅខ្លាំងទៅជាពិសេសក្នុងកលៈទេសៈដែលអត់មានគណៈបកសង្គ្រោះជាតិនៅក្នុងប្រទេសយើងឃើញពលរដ្ឋខ្មែររងនៅអភិបអយុត្តិធម៌ច្រើនណាស់អញ្ចឹងយើងត្រូវតែរកគណៈបកណាមួយដែលផ្ដល់នូវក្តីសង្ឃឹមជូនដល់បងប្អូនខ្ញុំគ្រប់គ្រងបងប្អូនខ្ញុំគ្រប់គ្រងគណៈបកណា ដែលបង្កើតឡើងបំរើ នៅផលប្រយោជន៍ប្រជាជន ស្របតាមអ្វីដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរហើយយើងឃើញមានតែគណៈបកណាឥឡូវយើងមើលទៅបងប្អូនសម្រាប់ចិត្តដល់ខ្លួនឯងទៅដែលបំរើផលប្រយោជន៍ឲ្យពលរដ្ឋខ្មែរមិនមែនបង្កើតគណៈបកដើម្បីតែចូលមកត្រពង របស់ជនក្បាច់កៅហ៊ុនសែនទេ ហើយមួយថ្ងៃគណៈបកដែលត្រូវតែដែលកំពុងធ្វើបាបពលរដ្ឋខ្មែរវាអត់ហ៊ាននិយាយប៉ះពាល់ទេវាមកនិយាយវាយប្រហារអ្នកដែលកំពុងតែប្រើគ្រប់វិធីជួយប្រទេសជាតិជួយពលរដ្ឋតើវាសមជាអ្នកលទ្ធិប្រជាធិបតេយ្យទេបើចឹងបងប្អូនមានការវៃឆ្លាតច្រើនណាស់នឹងមានការសម្រេចចិត្តបានច្បាស់លាស់សូមធ្វើការសម្រេចចិត្តឲ្យបានល្អចា៎ខ្ញុំអរគុណច្រើនហើយថ្ងៃនេះដែរយើងទាំងពីរនាក់ក៏សូមអរគុណបងប្អូនច្រើនដែលបានចូលរួមតាមដានស្ដាប់យើងតាំងពីដើមដល់ចប់ ហើយក៏សូមជូនពរឲ្យបងប្អូនខ្មែរនៅតាមបណ្ដាញ YouTube ផងដែរសូមមានសុខភាពល្អទាំងអស់គ្នាខ្ញុំផ្ដាំទៅអាខ្មោចចន្ទថាអាឈាមឆ្លៀងអាឈាមកប់អាឈាមខ្មៅឯងកំដៅដាច់វងឯងឯងទៅដើរដាច់វងបាក់ដាច់កកឯងឯងប្រាប់ឯងហើយពលរដ្ឋឈឺចាប់ណានឹងសម្លេងថោកទៀតឯងឯងប្រាប់ឯងហើយឯងទៅដើរដាច់វងគឺឯងដាច់កកអាថោកទៀតណាកុំឯងកុំប្រហើនណាឯងប្រហើនដល់បានទេឯងណាអាចោលឯងឯងទៅជួបសូហ្វីឯងទៅជួបសូហ្វីឯងស្បែកជើងហា បើថាជួបសូហ្វីស្បែកជើងហើយជួបម៉ែក្មេកចាជង្គង់ហោះហ่ะអត់មានអញសុកចិត្តអញសុកចិត្តហែករោបចោលហ៎អញបង្ហោះក្បាច់ជង្គង់ហោះដាក់ដាច់កហ្មងដឹងអត់ទៅស្រុកខ្មែរណាកបោបស្ពាយសំខាន់គឺស្បែកជើងកែងចោតអាហ្នឹងជាអាវុធដែរអញសុកចិត្តអត់ចូលចំណៃតាមខ្លួនឯងដាក់ស្បែកជើងកែងចោតស្រួលដាក់ក្បាលដូចពួកឯងហ្នឹងអញ្ចឹងឯងតែតែភ្លើភ្លើដាក់ឯងដាក់ចែងសួរធ្លុះចំកាយឯងងាប់តែហោស្បែកជើងកែងចោតទៅពួកឯងនេះអាជនគាត់ជាតិ ពួកឯងហ្នឹងមិនសមនឹងងាប់ចង់កំភ្លើងរបស់យួនទេតែពួកឯងសមនឹងងាប់នឹងក្បាច់ស្ទៀងកែងចោតរបស់អញហ្នឹងហើយពួកឯងអរគុណច្រើនគុណណាយម៉ាក់យាយសូនីកាចាអរគុណច្រើនបងប្អូនចឹងសូហ្វីនៅចុងបញ្ចប់នេះប្រាំផ្ញើទៅបងប្អូនយើងតិចទៅឲ្យស្គាល់កញ្ចៅឲ្យច្បាស់បន្តិចថែមតិចទៀតហើយយើងចាប់តែម្ដងណាហ្នឹងហើយបងប្អូនពួកយើងបាននិយាយជារឿយរឿយ ពួកយើងនៅក្រៅប្រទេសភាគច្រើនទាំងថ្នាក់ដឹកនាំសង្គ្រោះជាតិទាំងលោកសំស៊ីអ្នកណាក៏ដោយកំពុងតែក្រាញ់រាលតស៊ូមតិនៅនៅនៅនៅក្រៅប្រទេសអញ្ចឹងហើយកុំឲ្យចាញ់បោកអាអ្នកនៅក្នុងស្រុកខ្លះយកនយោបាយធ្វើជាអាជីពដូចជាអាឈាមកប់អាឈាមឆ្លឹងអាឈាមខ្មៅអាមុតចន្ទថាបាក់ពួកអាឈាមឆ្កែប្រហែលហ្នឹងកុំជឿពួកអស់ហ្នឹងពួកអស់ហ្នឹងវាលក់ក្បាលឲ្យពួកហ៊ុនសែនយកនយោបាយធ្វើជាអាជីពទេដើម្បីតែបំបែកខ្មែរដើម្បីតែបំបែកសម្លេងខ្មែរ អញ្ចឹងអ្នកណាក៏ដោយក្រៅពីគណៈបកខ្ញុំដូចបាននិយាយរឿយរឿយយ៉ាងគណៈបកណាដែលគេបង្កើតគោលដៅគេជាមួយហ៊ុនសែនបងប្អូនជឿទុកចិត្តទៅព្រោះគោលដៅតែមួយតែគណៈបកណាដែលពេលបង្កើតឲ្យមកវាយប្រហាររករឿងគណៈបកសង្គ្រោះជាតិអត់ឈប់អត់ឈរគឺជាគណៈបកដែលទប់ជើងក្រែឲ្យអាយួនហាណូយអញ្ចឹងទេសូមបងប្អូនជៀសឲ្យឆ្ងាយហើយដូចជាអានៅអាឈាមឆ្លៀងអាឈាមកប់អាមុតចន្ទថានេះណាឃើញវាទៅកន្លែងណាចាក់កង់ឡានវាធ្លុះឬយកកបិត កវាទៅព្រោះអានេះអាចសាយយើងចូលទៅតាមភូមិឃុំហ្នឹងបងប្អូនដាក់យ៉ាស់ក្បាលហើយមុតចន្ទាណាជីវិតអាថោកទាបណាដែលយកនយោបាយធ្វើជាអាជីពវាតម្រូវការតែក្នុងក្រុមគ្រួសារវាប៉ុន្តែវាបំផ្លាញអនាគតប្រទេសខ្មែរទាំងមូលទាំងយើងទាំងអាទិទាំងមូលគឺជីវិតវានឹងថោកទាបណាងាប់អាពួកអស់ហ្នឹង10គឺចំណេញខ្មែរ10ងាប់អាពួកហ្នឹង100គឺចំណេញខ្មែរ100តែបើសិនជាទុកអាពួកនោះមួយគឺងាប់ខ្មែរ100ម្នាក់ងាប់ខ្មែរ100ពីរនាក់ងាប់ខ្មែរបានគឺជីវិតអាថោកទាបពួកអស់នេះ កុំទុកវាថោកទៀតណាសិតតែពួកអាអាវុធយួនដែលវាមកសម្រាប់ខ្មែរហ្នឹងទោះវាមិនមិនពិសេសបំរើផលប្រយោជន៍យួនតាពួកអស់នេះច្រើនបងប្អូនអូបងព្រៀបអ៊ីនសពងឯតាអាបណ្ឌិតក្បាលធំម្សិលមិញមកឃ្លីបនោះបងព្រៀបអ៊ីនដាក់ឯតាបងព្រៀបអ៊ីនចឹងអរគុណច្រើនសេងកូនខ្មែរស្នេហាជាតិចឹងអរគុណច្រើនបងប្អូនចឹងសូមឲ្យចុងសប្តាហ៍សូមឲ្យបងប្អូនខ្មែរមានសុខភាពល្អ បងប្រាថ្នាអ្វីបានសម្រេចដោយបំណងសូមឲ្យជំងឺដល់កាយសាហាយដល់កំពុងរាតត្បាតពិភពលោកនេះជាឲ្យឆ្ងាយពីបងប្អូនខ្មែរស្នេហាជាតិទាំងអស់ចា៎ច្រើនបងប្អូនសូមជម្រាបបងប្អូនខ្ញុំមានសាទាំងអស់នេះគឺដោយសារកំហឹងរបស់ខ្ញុំខ្ញុំខឹងមែនតែខ្ញុំមិនមែនខឹងនឹងប្រយោជន៍ទេដោយសារខ្ញុំខ្លាចបាត់បង់ខ្ញុំខ្លាចចាញ់ខ្ញុំខ្លាចបាត់បង់អ្វីដែលអារម្មណ៍គឺខ្ញុំក្តៅក្រហាយនឹងអាពួកថោកទាបរបស់ហ្នឹងអញ្ចឹងបានខ្ញុំខឹងណាអ្នកណាមកជេរវាយប្រហាររឿងឯកជនមកខ្ញុំខ្ញុំអត់ខ្វល់ខ្ញុំអត់ឈឺចាប់ទេ តែដល់ណាមកនិយាយរឿងប៉ះពាល់បញ្ចោចជាតិបញ្ចោចទាំងមូលគឺខ្ញុំក្តៅក្រហាយខ្ញុំខំទោះតែមែនទេនឹងខ្ញុំខ្ញុំខ្ញុំនិយាយតាមត្រង់ណាហ្នឹងហើយអញ្ចឹងទេបដៅខ្ញុំទៅកុំឲ្យខ្ញុំស្ទះដោយសារពួកអាថោកទាបប៉ុណ្ណឹងយកជីវិតខ្មែរគឺជាកាជះគេអូខេចឹងអរគុណច្រើនជម្រាបអរគុណចឹងបាយបាយចឹងស្ដាប់ជំរឿនមួយបត់បងប្អូនចា